2022បាទថ្ងៃនេះគឺថ្ងៃល្អថ្ងៃពិសេសថ្ងៃល្អមែនទែនបងប្អូនណាថ្ងៃទី22ខែ2 2022បាទថ្ងៃជោគជ័យថ្ងៃសេរីសុស្ដីបាទអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាការផ្សាយបន្តផ្ទាល់វត្ថុទូសម្លេងអ្នកស្ការខ្មែរផ្សាយខុសម៉ោងនៅក្នុងថ្ងៃនេះបាទម៉ោង12:27នាទីបាទម៉ោងនៅសហរដ្ឋអាមេរិកភាគខាងកើតបាទ នៅប្រទេសកម្ពុជាគឺពាក់កណ្ដាលអាត្រៀតហើយបងប្អូនណានៅកម្ពុជានៅថៃនៅឡាវនៅតំបន់អាស៊ីមួយចំនួន គឺពាក់កណ្ដាលអាត្រៀតហើយម៉ោង12យប់បាទហើយនៅភាគខាងកើតម៉ោងដូចគ្នា នៅខាងភាគខាងលិចបាទនៅខាងសហរដ្ឋអាមេរិកភាគខាងលិចមួយចំនួន បាទបាទអាមេរិកខាងលិចអីហ្នឹងគឺម៉ោង9:27នាទីខាងកាលីពូញ៉ាខាងអីណាបាទបាទ ចឹងសូមស្វាគមន៍បងប្អូនទាំងអស់គ្នាដែលអញ្ជើញមកទស្សនាការផ្សាយទូទួលរបស់សម្លេងអ្នកស្ការខ្មែរបាទទោះបីជាខុសម៉ោងពេលវេលាយ៉ាងណាក៏ដោយបាទបងប្អូនតែងតែចូលរួមគ្រប់គ្រងទូទួលសម្លេងអ្នកស្ការខ្មែរជានិច្ចបាទអាស្រ័យអាស្រ័យបាទដូចជាបាទ KA កម្ពុជាបាទដូចជាមកនៅកម្ពុជាគឺអត់តាន់សម្រាប់ទេណាបាទបាទនៅនៅកម្ពុជាអត់តាន់សម្រាប់ទេអាណែតកូស្មេតិកក៏ បាទតាមដានដែរបងអូនអាណិតទៅតាមដានរហូតទៅបីមមាញឹកការងាររកស៊ីយ៉ាងណាគាត់ឆ្លៀតពេល តាមដានទស្សនាទូទស្សសម្លេងអ្នកស្ការខ្មែរជារៀងរាល់ពេលបាទមិនថាផ្សាយទូរទស្សន៍ឬក៏ផ្សាយផ្ទាល់ខ្លួនគឺអាណែតតែងតែចូលរួមគ្រប់គ្រងជានិច្ចអរគុណបងអូនស្រីនិកេតឿបាទដូចជាខ្ញុំឃើញបាទលោកអុកញ៉ារ៉ូបឺតលីផងដែរបាទ លោកអង្គញារូបឺតលីចូលរួមទស្សនាផងដែរប្រិយមិត្តទូរទស្សនិកជនយើងទាំងអស់បាទខ្ញុំមានប្រធានបទមួយនៅក្នុងថ្ងៃនេះ គឺខ្ញុំប្រតិកម្មទៅនឹងបាទប្រតិកម្មទៅនឹងបណ្ឌិតក្រមសរងបាទសូណារ៉ូបាទកែវមន្តាបាទកាណាដាកែវមន្តានៅ កាណាដាម៉ោងត្រូវគ្នាបាទកាណាដានៅខាងកាណាដាគឺម៉ោងត្រូវគ្នាម៉ោង12 28នាទីយប់បាទម៉ោងត្រូវគ្នាខាងកាណាដាបាទ ដានីនៅភ្នំពេញម៉ោង12កន្លះបាទតើនៅអាមេរិកម៉ោងប្រហែលបងប្រុសម៉ោងអាមេរិកគឺខុសគ្នាតែយប់នឹងថ្ងៃទេបាទគឺម៉ោង12 29នាទីបាទ29នាទីពេលថ្ងៃបាទថ្ងៃត្រង់បាទថ្ងៃត្រង់បាទសារាខ្មែរទុនបាទជំរាបសួរបាទផានសែមបាទជំរាបសួរបាទ និងអរគុណប្រិមិត្តទូរទស្សនិកជនទាំងអស់បាទគុយចាក់បាទជំរាបសួរបាទ Hello សម្ដេច How are you and uh, thank you very much បាទហ្នឹងហើយបងប្អូនខ្ញុំទៅតែត្រឡប់មកពីបាទបងស្រីហេងហេងលយបាទជំរាបសួរបងខ្ញុំត្រឡប់មកពី ទីក្រុង Jacksonville Florida ពីម្សិលមិញពេលយប់មកដល់ម៉ោង9យប់ពីម្សិលមិញបងប្អូនណាបាទហើយថ្ងៃនេះអត់ទៅធ្វើការទេ ដោយសារសុំសម្រាប់មួយថ្ងៃពីព្រោះយើងធ្វើដំណើរច្រើនម៉ោងបងប្អូនណាចូលចិត្ត17ម៉ោងបើយើងគិតទាំងពេលវេលាយើងឈប់សម្រាកតាមផ្លូវអីចូល17ម៉ោងបាទ17ម៉ោងបាទនឹងធ្វើដំណើរតាមរថយន្តបងប្អូនណាតាមរថយន្តបាទបាទអាណែតតាមដានរហូតហ្នឹងបាទវាសនាកំសត់បាទ Nancy TCH បាទជំរាបសួរបាទចាន់នីកុងបាទ ថ្ងៃនេះខ្ញុំមានប្រតិព័ត៌មានមួយពាក់ព័ន្ធទៅនឹងរឿងក្រុមធ្វើបាតកម្មនៅ Jackson Florida Jacksonville Florida អីជាដើមទោះបីបងប្អូនយើងបានបរិយាយបានប្រតិកម្មអីរួចមកហើយក៏ប៉ុន្តែក៏តែខ្ញុំអ្នកទៅចូលរួមផ្ទាល់នៅទីនោះបាទខ្ញុំអ្នកដែលទៅចូលរួមនៅក្នុងព្រឹត្តិការណ៍នៅទីនោះបាទជាបាទជាអ្នកចូលរួមជាអ្នកនៅទីនោះផ្ទាល់នឹងជម្រាបជូនបងប្អូនបាទឲ្យបានដឹងជ្រាប តែម្ដងនៅពីព្រោះខ្ញុំនៅខាងទៅជាអ្នកទៅចូលរួមផ្ទាល់ណាបងប្អូនណាបាទអញ្ចឹងគឺខ្ញុំនឹងជម្រាបជូនបងប្អូន អំពីរឿងការធ្វើបាតកម្មនៅ Jacksonville Florida បាទបាទសួស្ដីបងអូនស្រីសុភីផងដែរបាទពីប្រទេសអាល្លឺម៉ង់បាទសួស្ដីបងអូនស្រីបាទបីសាច់ប្រុសបាទសួស្ដីអរុនសួស្ដីបាទ good morning បាទ ASOKH chat បាទ ជំរាបសួរបាទខ្មែរកម្ពុជាក៏ថានៅ Florida សុបាយអត់បាទសុបាយខ្លះអត់សុបាយខ្លះដោយសារពេលខ្លះយើងទៅធ្វើការងារមានពេលតិចតួចដើម្បីដើរសុបាយមានពេលតែតិចតួចកន្លះម៉ោងអីសុភីចង់ចូលរួមដែរបាទខ្ញុំផ្ញើលីងឲ្យបងអូនសុភីបន្តិចគាត់ចង់ចូលរួមដែរបាទអូខេសូមបងប្អូនចាំបន្តិចបាទព្រោះបងអូនស្រីសុភីគាត់ចង់ចូលរួមដែរបាទ នឹងសូមអធិស្ឋានបងប្អូនណាបាទបានគាត់ចង់ចូលរួមជាមួយនឹងការពិភាក្សានេះខ្ញុំផ្ញើលីងទៅឲ្យគាត់តិចណាអូខេបាទសូពីចាំចូលមកខ្ញុំផ្ញើលីងទៅឲ្យហើយបាទអូខេបាទអញ្ចឹងយើងបន្តទៀតបងប្អូនណាបាទសូមអធិស្ឋានចំពោះការអឺ រងចាំរបស់បងប្អូនបន្តិចបាទសូមស្គាល់មួយសូមជម្រាបសួរពីចម្ងាយផងបាទបាទបាទសប្បាយប៉ុន្តែរវល់បាទឆ្លៀតពេលបានបន្តិចបន្តួចនាំក្រុមគ្រួសារនិងបងប្អូនយើងដែលទៅជាមួយនឹងបានដើរលេងបន្តិចបន្តួចទៅផ្សារមេឃគេទៅឆ្លៀតទៅសមុទ្របន្តិចទៅបាទឆ្លៀតទៅមើលកន្លែងសមុទ្រនៅ Jacksonville បន្តិចទៅដូចជាថ្ងៃនោះធ្លាក់ខ្យល់ខ្លាំងហើយត្រជាក់អត់សូវមានអ្នកទៅលេងសមុទ្របានទេបាទ អាកាសធាតុនៅទីនៅចាក់សិនវាលក៏មិនសូវខុសគ្នាពីខាងខ្ញុំប៉ុន្មានដែរត្រជាក់នៅខាងនោះបងបងប្អូនណាពេលយប់ឡើងពេលព្រឹកអីត្រជាក់ត្រជាក់ដូចគ្នាអញ្ចឹងបាទអាកាសធាតុត្រជាក់ហើយនៅផ្សារមេឃមានការលក់ដូរបាទដូចខ្ញុំបានថតផ្សាយចែកជូនបងប្អូនទស្សនាអញ្ចឹងគឺមានលក់បាទលក់ដូរគ្រប់មុខតែម្ដងមានគ្រប់ជាតិសាសយើងលក់បាទមានខ្មែរយើងលក់ដូរអីអីបន្លែផ្លែឈើសាច់ត្រីអីអីផ្សេងផ្សេងខ្ញុំបានថតជូនបងប្អូនទស្សនាទស្សនវិជ្ជាមួយចំនួននៅខាងចាក់សិនវា Florida ផងដែរ បាទបាទហ្នឹងហើយបងប្អូនបាទឥឡូវខ្ញុំផ្ញើលីងទៅ ខាងបងសុភាបាទរនគេបាទជំរាបសួរបាទអសូខេអេបាទបាទហើយខ្ញុំក៏មានការចូលរួមខលចូលផងដែរបាទពីបងប្អូនខ្មែរដែលរស់នៅទីក្រុង Home State បាទនៃរដ្ឋ Florida ផងដែរដើម្បីបញ្ជាក់ការពិតថាតើនៅ Home State នោះពិតជាមានការធ្វើបាតកម្មពី បាទពិតជាមានការធ្វើបាតកម្មពី ក្រមគណៈបកប្រជាជននៅ home state មែនដែរឬអត់បាទពីព្រោះគាត់ជាអ្នកនៅ home state គាត់ជាអ្នកដឹកគាត់ជាប្រជាជនដែលរស់នៅទីនោះយូរហើយមានការនិយមគ្រប់គ្រងគាត់ច្រើននៅ home state ហ្នឹងបាទខ្ញុំនឹង call ទៅតំណាក់តំណងគាត់ដើម្បីបញ្ជាក់ការពិតបាទជួនកាលយើងថាព័ត៌មានដែលយើងបានផ្សព្វផ្សាយហ្នឹងមកវាបាទ អរគុណបងអូនសម្ដេចសុគន្ធរៈឡុងបាទអរគុណមកដល់សវត្ថភាពយប់មិញម៉ោង9បាទជូនបងប្អូនយើង ដាក់ផ្ទះមួយចំនួនទៅម៉ោងចូល10កន្លះជិត11យប់បានបានញ៉ាំបាយពីយប់មិញណាបងអូនបាទបងអូនសុគន្ធរៈឡុងបាទសបាយរីករាយហងជោគជ័យជាមោទនភាព គឺថាយើងធ្វើការងារដើម្បីជាតិគឺមានមោទនភាពយើងមែនតែនទៅសបាយបងអូន អូនសុគន្ធរឡងក៏ដូចជាបងប្អូនយើងទាំងអស់គ្នាគឺថាហត់នឿយមែនណាលះបង់ពេលវេលាថាវិការផ្ទាល់ខ្លួនណាលះបង់ពេលវេលាអត់មានបាន ថាអត់មានថាវិការមកពីណានេះជាថាវិការដែលយើងជួយជាតិដោយស្មោះអស់ពីដួងចិត្តយើងមោទនភាពយើងអត់មានលុយពុកអលួយបាទឆន្ទៈមនសិការជាតិរបស់យើងគឺថាយើង បាទយើងស្មោះត្រង់នឹងជាតិស្រឡាញ់ជាតិពិតប្រកបយើងមិនដូចបុគ្គលមួយចំនួន បាទនេះគឺ អ្វីដែលយើងទទួលបានគឺជាមោទនភាព គឺជាស្នាមញញឹមមួយដែលយើងទទួលបានសម្រាប់ជាតិរបស់យើងណាបាទចននីសន្តនាបាទលួយកល្យានបាទនឹងខ្ញុំនឹងមានការខលផ្ទាល់បងប្អូននៅ home state បាទគាត់ចង់បញ្ជាក់ថាអំពី ក្រមដែលធ្វើបដកម្មអាណាធិបតេយ្យនៅអាមេរិកនោះគាត់ថារូបភាពនឹងមិនមែននៅ home state ទៀតបាទមិនមែននៅ home state ទៀតរូបរូបភាពដែលធ្វើ បាតកម្មអរតអរាយខ្លះពាក់ស្បៃជើងអីអីមិនធំថៅពាក់ម៉ាស់បិទម៉ាស់បាត់អីហ្នឹងគឺថារឿងហ្នឹងមិនមែននៅ home state មិនមែននៅ Miami ទៀតបាទរឿងនេះអាគឺប្រភពណាផ្សេងគេថតយកមកបរហោះចោលយូរហើយឬរឿងហ្នឹងណាបាទគេប្រឌិតមករឿងហ្នឹង បាទអញ្ចឹងគាត់អ្នកនៅកន្លែង home state ហ្នឹងគាត់នឹងបញ្ជាក់ជូនបងប្អូនបន្តទៀតណាហើយបន្ទាប់ពីរឿងហ្នឹងមកខ្ញុំនឹងប្រតិកម្មរឿង Sonaro រឿង Sonaro ដែល ចោតប្រកានដែលមូលបង្កាច់លោកប្រធានសំរងស៊ីដែល ប្រមាថលោកសំរងស៊ីថាលោកសំរងស៊ីអនាគតនឹងคล้ายទៅជាជនយ៉ាសិទ្ធនឹងខ្ញុំនឹងប្រតិកម្មទៅបណ្ឌិតក្រមសរងអាបណ្ឌិតក្រមសរងអានឹងវាបណ្ឌិតคล้ายคล้ายបណ្ឌិតចម្រើនភូវិជាអានឹងកូនយួនកូនចារកម្មយួនទេអាបណ្ឌិតក្បាលធំនឹងបាទខ្ញុំនឹងប្រតិកម្មវានៅបន្ទាប់ពីបងម្នាក់នៅ home state បាទគាត់នឹងបញ្ជាក់អំពីការធ្វើបាតកម្មអរដ្ឋរាយនឹងមាននៅ home statement ដែរឬអត់បាទពីព្រោះគាត់ជាម្ចាស់នៅទីនោះយូរហើយហើយប្រជាពលរដ្ឋភាគច្រើននៅទីនោះគ្រប់គ្រងលោកសំរងស៊ូលោកសំរងស៊ីភ្លុកទឹកភ្លុកដីនៅ home state អានេះជារឿងមួយសំខាន់ដើម្បីបញ្ជាក់ជូនបងប្អូនណាបងប្អូនចន្ទចន្ទនេះសន្តានាបាទលោកពូរីឆាតមើលលោកពូរីឆាតគាត់ ធ្វើដំណើរហត់នឿយជាមួយខ្ញុំដែរបាទបានចាស់ព្រឹទ្ធាចារ្យទៅជាមួយកក់ក្ដៅក្រុមការងាររបស់យើងបាទលោកពូព្រឹទ្ធាចារ្យរីឆាតម៉ៅនិងបាទលោកពូបងប្អូនយើងទាំងអស់ចូលរួមណាទាំងទាំងអស់គ្នាបាទនៅ Jackson Ville Florida មានអ្នកចូលរួមសរុបប្រមាណ125អ្នកនៅក្នុងការធ្វើសិក្ខាសាលានៅ Jackson Ville Florida អំពីយុទ្ធសាស្ត្រគណៈបកសង្គ្រោះជាតិសម្រាប់ឆ្នាំ2022 2023 បាទនេះជាមោទនភាពមួយហើយជាជោគជ័យមួយដ៏ត្រចះត្រចង់សម្រាប់គណៈបកសង្គ្រោះជាតិបាទនេះគឺជាគណៈបកសង្គ្រោះជាតិបាទមិនមែនជាគណៈបកអវ័យទេ សូមអ្នកកុំចោតប្រកាន់សូមអ្នកកុំលៀបបពណ៌សូមអ្នកកុំមូលបង្កាច់ណាយើងធ្វើសិក្ខាសាលារយៈពេល2ថ្ងៃនៅ Jacksonville Florida គឺជាសិក្ខាសាលាផ្ដោតទៅលើយុទ្ធសាស្ត្រគណៈបកសង្គ្រោះជាតិដើម្បីឈានទៅ ធ្វើកិច្ចការងារ នៅក្នុងឆ្នាំ2022 2023ហ្នឹងសូមជម្រាបជូនបងប្អូនជនជាតិយើងឲ្យបានជ្រាបបាទគេចោតរឿងភ្លើងទៀនរឿងស្អីគ្រាន់តែដុតទៀនដុតអីគេចេះតែចោតប្រកាន់លៀបពណ៌មូលប្រកាច់អីពួកអានោះវាខូចវាខូចអញ្ចឹងយើងនៅទីនោះផ្ទាល់យើងនៅទីនេះផ្ទាល់យើង ជាសាក់សីផ្ទាល់យើងនឹងជម្រាបជូនបងប្អូនសាធារណជនឲ្យបានជ្រាបអេលោកជំទាវសុភីគាត់តែងខ្លួនរួចហើយ លោកជំទាវសុភីក្រុមការងាររបស់ទូទួលសម្លេងអ្នកស្ការខ្មែរបាទឥឡូវនេះគាត់មកដល់វេទិកាផ្សាយឲ្យគាត់រៀបចំបន្តិចសិនបាទខ្ញុំអឺនឹងឲ្យ មានការខលចូល បន្តិចពីលោកពូនៅ ខាង homestead បន្តិចណាបងប្អូនសុភីរងចាំបន្តិចដើម្បីឲ្យគាត់បញ្ជាក់ព័ត៌មាន រឿងបាតកម្មបាទលោកពូហេត លោកពូហេកក៏ចូលរួមយ៉ាងសកម្មអឺបាទហត់នឿយលោកពូចាស់ចាស់ហើយទៅបាទចូលរួមដើម្បីប្រទេសជាតិបាទក្រុមការងាររបស់ខ្ញុំ នៅខាងគណៈបកសង្គ្រោះជាតិនៅរដ្ឋ New Jersey បាទលោកពូប៉ាងហេកបាទបាទឥឡូវខ្ញុំបាទខលចូលទៅខាងអឺ homestead បន្តិចបាទបាទលោក homestead បន្តិចបាទបាទ សូមបងប្អូនរងចាំបន្តិចខ្ញុំនឹងតំណាក់តំណងទៅគាត់រឿងការធ្វើបាតកម្ម បាទជំរាបសួរបាទជំរាបសួរជំរាបសួរបាទសុខសប្បាយទេសុខសប្បាយបង ខ្ញុំឥឡូវកំពុងនៅផ្សាយទូទួលអ្នកស្ការខ្មែរបងណាបាទបងអាចជម្រាបឈ្មោះជូនបងប្អូន បានដែរទេឬមួយក៏លក្ខអត្តសញ្ញាណសិនអត់ទេខ្ញុំអត់មានលក្ខអីទេអញ្ចឹងប្រាប់ត្រង់ផ្ទាល់តែម្ដងអញ្ចឹងបាទ បាទខ្ញុំនៅនៅ home state ជាប្រជាជននៅនេះយូរហើយបាទគេមុនឯងនៅធ្វើចការនៅយូរហើយហើយចាស់ទុំនៅនេះដឹងរឿងភាកច្រើនសឹងទាំងអស់បាទហើយតាមពិតផ្សាយផ្សាយខ្ញុំទៅមើល YouTube ហើយមានអ្នកខ្លះគេទូរស័ព្ទមកខ្ញុំពីជួយចាឡង់តាគេសួរថាអើអ្នក home state ធ្លាប់ទៅជួយគណៈដែលស្អីដែលបាក់ សង្គ្រោះជាតិសង្គ្រោះជាតិសង្គ្រោះជាតិបាទជួយទាំងលុយកាក់អីតាំងពីសំលោកសំរងស៊ីនៅស្រុកខ្មែរបោះឆ្នោតហ្នឹងឈ្នះហើយគេគេតបចោលគេរងរឿងចោលហ្នឹងឲ្យលុយឲ្យកាក់ផ្ញើអញ្ចឹងទៅហើយដល់ឥឡូវដល់លីសូថាធ្វើបាតកម្មប្រឆាំង ដែលលោក Trump ទាំងពីរនេះមានវត្តមាននៅចាក់សិនវាលហ្នឹងវាអស់សមខ្ញុំមិននេះខ្ញុំសួរគេសួរឯងសួរតាំងកូនលោកប្រាំងទៅទៀតគាត់ថាអេអត់ដឹងខ្លួនផងហើយកូនលោកប្រាំងវល់ដើរលេងញោមចៃញោមម្ដាយគេនោះទៅអឺទៅលេងនៅលេងកូលែននៅ Orlando បាទនៅថ្ងៃហ្នឹងនៅនៅថ្ងៃហ្នឹងឯងលោកពូនៅថ្ងៃថ្ងៃហ្នឹងថ្ងៃអាទិត្យថ្ងៃសៅរ៍ហ្នឹងអត់មាននៅផ្ទះណា អត់មានន័យ homestay ទេបាទបងប្អូនខ្មែរនៅ homestay ទៅក៏អត់ដឹងគាត់ថាអីអត់ដឹងផលលពលអត់មានណាស៊ូសេស៊ូឬគ្មានអីតាមពិតទៅមិនដឹងរូបថតនឹងថតពីណាមកណាទេដែលយកបញ្ចូលក្នុង YouTube ចូលក្នុង Facebook ហ្នឹងបាទតាមគេគេបកែកកខូចអឺកូនលោកប្រាំងឬអីហ្នឹងក៏មិនដឹងបាទ អញ្ចឹងมันមាន ការធ្វើបាតកម្មអីនៅ home state អីទេអានឹងព័ត៌មានហ្នឹងប្រហែលជា ពួក CVP វារៀបចំប្រឌិតមកយូរហើយតាមពិតទៅណាបាទបាទវាមានប្រហែលចឹងតាមមើលថតរូបហ្នឹងអត់ច្បាស់ហើយខ្ញុំជិះមើលដែរខ្ញុំសួរគេសួរឯងអ្នកភូមិអ្នកស្រុកណាគេអត់ដឹងផងហើយបើដល់ខ្ញុំដឹង99កណ្ដកសញ្ញា99ហ្នឹងអឺគេបាក់សំរងស៊ី ឬក៏គេគេមិនធ្វើអីប៉ុន្តែគេជួយធ្វើម៉េចឲ្យស្រុកខ្មែរទៅជារដ្ឋាភិបាលមួយប្រជាធិបតេយ្យនៅក្នុងទៅជាធិបតេយ្យមិនមែនរដ្ឋាភិបាលប្រជាការដូចថ្ងៃទេខ្ញុំជឿថាបងប្អូននេះគឺអត់មានកំណត់មានកំណត់ធ្វើប្រឆាំងលោកសំរងស៊ីទេអត់មានតោះសោះ បាទដែលការដែលគេមានព័ត៌មាននឹងឡើងដោយសារមានកូនឥតប្រាងមួយដែលម្ចាស់ចំការនៅទីនោះណាបាទហើយបាទហ្នឹងហើយហើយពួកហ្នឹងខ្ញុំយល់ចឹងដែរបាទហើយដោយសារអញ្ចឹងទេដើម្បីយើងបញ្ជាក់ឲ្យបានភាពសក្រិតមួយគឺថាពេលនេះជាការរៀបចំឆាក លខោនមួយរបស់គណៈបព្វជិជនទេដែលគេរៀបចំធ្វើបដកម្មបាទបិទមុខបិទមាត់អីហើយគេថាធ្វើនៅចាក់សិនវាលកន្លែងលោកសំរាំងស៊ីទៅធ្វើសិក្ខាសាលាហ្នឹងលោកពូបាទបាទហើយខ្ញុំបាទខ្ញុំអ្នកនៅកន្លែងសិក្ខាសាលាហ្នឹងខ្ញុំនៅរងចាំទទួលញាត់ទទួលស្អីចាំមើលពួកនឹងចាំថតពួកនឹងហើយ ការដែលយើងទៅទៅចូលរួមនោះគឺថាអត់មានពាក់ម៉ាស់ពាក់អីទេហើយពួកនេះទៅធ្វើបាតកម្មពាក់ម៉ាស់បិទមុខអីឲ្យពេញទាំងអស់បាទអ្នកអ្នកអ្នកអ្នកចការនៅឯគ្រួសារគាត់បាញ់ iPad ទៅណាបាទលោកម៉ាងលោកម៉ាងនៅនេះខ្ញុំមើលជាមួយគាត់មួយគ្រួសារគាត់កូនគាត់ហ្នឹងគឺអត់ឃើញមនុស្សហ្នឹងដូចជាហើយវាអត់ច្បាស់ទៀតថាហ្នឹងវាតូចពេកអត់រីកធំណាស់ដែរ មិនជឿថាហើយម្យ៉ាងទៀតឲ្យជឿខ្ញុំទៅនៅនេះគ្មានអ្នកណាទទួលគ្រប់ទៅបពាជាជនទេគ្មានទេខ្ញុំនៅនេះដឹងហើយបាទទេបាទសង្គមស៊ីអានឹងអឺសង្គមហ្នឹងហើយបងប្អូនយើងយើងនិយាយបាតកម្មហ្នឹងនៅ homestead ប៉ះពាល់មិនមែនប៉ះពាល់អីប៉ះពាល់ដល់បងប្អូនយើងដែលគាត់គ្រប់គ្រងគណៈបកសង្គ្រោះជាតិនៅទីនោះគឺគ្រប់គ្រងមែនទែន ពីព្រោះខ្ញុំមកពេលខ្ញុំមករៃអង្គាសពេលដែលខ្ញុំមានបញ្ហាមនុស្សធម៌មួយចំនួនគឺជាពិសេសលោកពូតតែម្ដងបានរៃអង្គាសថាវិការជួយ ខាង មនុស្សធម៌ច្រើនណានៅខាង home state ហ្នឹងណាបាទតាមតាំងពីដើមមកតាំងពីដើមមកបាទបាទអញ្ចឹងបាទជួយកែផងសូមសូមជួយកែប្រជាជននៅនេះអត់មានគ្រប់តរតប្រជាជនទេ99ចដកសញ្ញា99គ្មានមានតែកូនលប្រាំងមួយតែប៉ុណ្្នឹងបើឲ្យគាត់ នៅស្រុកខ្មែរអាហ្នឹងវាគ្នាមិនដឹងធ្វើម៉េចដល់តែគាត់ក្រីក្មេងនេះគ្នាគំនិតតែទៅប្រឆាំងលោកសំរងស៊ីអីទេគាត់មកទៅធ្វើតែចការហ្នឹងដើម្បីចាំជីវិតទៅប៉ុណ្ណឹងទេហ្នឹងហើយអឺបាទអត់ហ្នឹងហើយលោកពូបានបញ្ជាក់ព័ត៌មានហ្នឹងដើម្បីកុំឲ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋយើងទូទៅនៅ Homestead នេះជាការចូលរួមរបស់លោកពូដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់បងប្អូនយើង ហើយគឺថានៅ homestead ហ្នឹងគឺភាគច្រើន គឺនិយាយចំទៅ99%ឯងដែលគ្រប់គ្រងគណៈបកសង្គ្រោះជាតិបងប្អូនណា99កដកសញ្ញា99សឹង100% 99កដកសញ្ញា99មាន តែមួយគ្រួសាររបស់លោកអត់ប្រាងនឹងទេហើយអញ្ចឹងទេដោយសារឪគាត់នៅក្នុងគណៈបកប្រជាជនអញ្ចឹងគាត់ធម្មតាទេអានឹងគាត់ធ្វើគ្រប់គ្រងឲ្យគាត់ ដើម្បីជីវភាពគាត់ផង ដែរបាទហើយគាត់ក៏អត់មានធ្វើខុសច្បាប់អីសម្រាប់អឺសហរដ្ឋអាមេរិក ផងដែរខ្ញុំជឿថាគាត់មិនហ៊ានធ្វើទេបាទអត់ទេអត់ធ្វើទេខ្ញុំសួរហើយខ្ញុំសួរហើយថាអត់មានធ្វើទេថ្ងៃហ្នឹងថ្ងៃសៅរ៍អាទិត្យគេនាំកូនចៅគេទៅលេងនៅ Orlando Lake Orlando បាទអត់មាននៅនៅចកានៅភូមិភូមិនៅ homestead ទេ ហ្នឹងហើយវាធ្វើខ្ញុំហ្នឹងហើយលោកពូរូបភាពហ្នឹងគឺធ្វើនៅកន្លែងណាវារៀបចំចាត់ចែងមួយនៅឆ្ងាយឬមួយក៏វាថតទុកយូរហើយហើយគឺថាយើងមើលបាទដូចជាមិនដូចជាមិនមែននៅសហរដ្ឋអាមេរិកដូចនៅណាណីនៅណាស្រុកខ្មែរក៏មិនដឹងស្រុកខ្មែរក៏មិនដឹងនៅនៅរំដួលនៅអីណាមិនដឹងឥឡូវហ្នឹងគឺថាហ្នឹងគឺថាពួកគណៈបព្វជិជនដែលវាធ្វើហ្នឹងគឺអត់នេះទេឲ្យវាធ្វើអីនេះទៅវាអត់មាន វាវាហ៊ានធ្វើនៅអាមេរិកវាដឹងច្បាប់អាមេរិកទេអញ្ចឹងវាអត់ហ៊ានចេញទេវាអត់ហ៊ានចេញធ្វើទេគេខ្លាចចាប់បញ្ជូនទៅស្រុកខ្មែរវិញណាតែកាលណាវាហ៊ានចេញមុខអញ្ចឹងគឺគេចាប់បញ្ជូនទៅស្រុកខ្មែរវិញអញ្ចឹងវាបិទមុខបិទមាត់អូយបាទមែនយើងបាទខំដាក់ម៉ាស់បិទម៉ាស់បិទអីហេបើយើង អ្នកខ្លាហានយើងធ្វើបើកម៉ាស់មកនិយាយមកសំរងស៊ីអាមិចអីអាមិចអីមិចអីមិចណាស្រែកមកប្រាប់ឲ្យប្រជាជនឲ្យសាធារណជនឲ្យដឹងមកស្រែកមក ប្រឆាំងយ៉ាងម៉េចអីយ៉ាងម៉េចឲ្យពៀនភាពក្លាហានចឹងមកបាទនៅនេះអត់ដឹងខ្លួនសោះហើយសួរទៅបាទសាមួយអត់ដឹងគ្រួសារមួយអត់ដឹងអីទៅបាទយ៉ាប់មែនទេខ្ញុំតែឃើញចិត្តបាទហើយនឹងឯងលោកពូខ្ញុំជួយកែផងណាជួយកែបងប្អូននេះអត់មានបាទតែទេប្រឆាំងទេអត់មានកំណត់ចឹងទេខ្ញុំនឹងឯងខ្ញុំបាននឹងលោកពូចូលរួមនឹងគឺចូលរួមនៅក្នុងការផ្សាយផ្ទាល់ហើយលោកពូ អូអញ្ចឹងបាទពូពូហ្នឹងគឺទូទាស់កំពុងផ្សាយហ្នឹងនឹងពូបានមើលបងប្អូនយើង នៅពិភពលោកបានដឹងរឿងនឹងទាំងអស់ហ្នឹងកំពុងផ្សាយផ្ទាល់ពូអញ្ចឹងផ្សាយអញ្ចឹងអញ្ចឹងសូមជំរាបសួរដល់អស់គ្នាបងប្អូនខ្មែរយើងបាទដល់អស់គ្នាថានៅតែគ្រប់គ្រងស្រុកខ្មែរនេះចង់ឲ្យទៅជាប្រជាធិបតេយ្យអត់ចង់ឲ្យបាទស្រុកខ្មែរយើងនឹងជាស្រុកមួយផ្ដាច់ការ អីចឹងទេបាទបាទដឹងទេមែនឥឡូវវាដោះស្រាយចាំមើលថាខាងអន្តរជាតិខាងអីគេជួយអីណាបាទបាទបាទលោកពូបាទនឹងអរគុណលោកពូ បានជាអ្នកនៅផ្ទាល់នៅ homestead នឹងបានមកបញ្ជាក់ព័ត៌មាននឹងផ្ទាល់បាទហើយអរគុណលោកពូដែលបានចូលរួមបាទអូខេសូមសូមសូមជំរាបលាបាទអរគុណបាទអរគុណលោកពូសុខសប្បាយបាទបាទ បាទឥឡូវខ្ញុំអញ្ជើញវាគ្មិនដែលជាក្រុមការងារទូទាស់បាទសូមជម្រាបសួរបងស្រីសុភីពីចម្ងាយសួរបងជម្រាបសួរជម្រាបសួរបងប្អូនទាំងអស់គ្នាក្នុងបណ្ដាញ Facebook និង YouTube ហ្នឹងហើយដឹកបងហ្នឹងណាដល់គេមកចូលក៏គេមិនលក់បក់មិនហើយចង់ចូលមកទៅចែកដែរហ្នឹងណាបានជួបគ្នាជួបនិយាយជាមួយបងយូរហ៎យ៉ាចង់ហ្នឹងហើយចង់បញ្ចេញមតិដែរហ្នឹងណា ក្នុងប្រធានបទខ្ញុំមានប្រធានបទផ្ទាល់មួយគឺពាក់ព័ន្ធទៅនឹងសូនរ៉ូដែលចោតប្រកាន់លោកប្រធានសំរងស៊ីថាជាឧទាមហើយនឹងអាចคลายទៅជាឈុនយ៉ាសិតអីជាដើមហ្នឹងដែលគេតឹមតែនិយាយនៅ Camera Daily ប្រហែលជា2ម៉ោងមុនហ្នឹងបាទខ្ញុំក៏មានការលើកយកនៅចំណុចហ្នឹងដើម្បីយកមកប្រតិកម្មជាមួយនឹងបណ្ឌិតក្បាលធំរស់ក្រោមសរងឈ្មោះសូណារ៉ូបាទ បន្តិចណាបងអូនសូភីបាទអឺចំពោះលោកបណ្ឌិតសូណារ៉ូខ្ញុំអត់ខ្ញុំចាំបាច់និយាយច្រើនទេបងព្រោះអីមិនតែត្រឹមតែបណ្ឌិតសូណារ៉ូនឹងទេឲ្យតែអ្នកឡើងទៅកម្ពុជា Daily ហ្នឹងហើយគឺគាត់ចូលចិត្តយកអ្នកណាគឺវាយប្រហារលោកប្រធានសំរិទ្ធគាត់យកទៅទៅទៅកន្លែងកម្ពុជា Daily ហ្នឹងហើយអញ្ចឹងបងខ្ញុំអត់ទៅចាប់អារម្មណ៍នឹងកម្ពុជា Daily គឺជាទូរទស្សន៍មួយដែលញុះញង់បំបីបំបាក់សម្លេងខ្មែរហ្នឹងហើយ អ្វីដែលបណ្ឌិតសូណារ៉ូគាត់និយាយគំនិតរបស់គាត់អានឹងចេះតែពីបបោមាត់គាត់ម្នាក់ឯងតា អ្វីដែលគាត់និយាយជារឿងរបស់គាត់ប៉ុន្តែអ្វីដែលយើងដឹងពលរដ្ឋចង់បានអ្វីពលរដ្ឋគ្រប់គ្រងលោកសំស៊ីពលរដ្ឋគាត់មានខួរក្បាលចេះគិតល្អជាងបណ្ឌិតសូណារ៉ូពីព្រោះកលតិស័កនេះកលតិស័កនេះគេអត់ត្រូវការបណ្ឌិតយកមកបំពល់សង្គមទេកលតិស័កនេះគេត្រូវការមនសិការចិត្តពិតប្រកបពលរដ្ឋត្រូវការម្នាក់ដឹកនាំមានមនសិការចិត្តប្រកបពលរដ្ឋអត់ត្រូវការយកបណ្ឌិតមកអង្គុយ តែនិយាយវាយប្រហាអត់បង្រួបបង្រួមទេបណ្ឌិតណាក៏ដោយឲ្យតែឡើងទៅវេទិកាវិសុអមកម្ពុជា Daily សិតតែអ្នកដែលមិនទីពួកយើងអត់ត្រូវការទេព្រោះពេលវេលានេះគឺជាពេលវេលាដែលមនុស្សល្ងងអ្នកអំណាក៏ដោយឲ្យតែមានមនសិការចិត្តក្លាហានយើងសក់យើងរួមគ្នាទាំងអស់គ្នាហ្នឹងហើយពីព្រោះពួកបណ្ឌិតទាំងអស់សិតតែបំពល់សង្គមហ្នឹងហើយគាត់អត់មានមនសិការចិត្តប្រកបផងហ្នឹង ហើយគាត់ដឹងយ៉ាងពិតប្រាកដពួកគាត់ទាំងអស់ដឹងយ៉ាងពិតប្រាកដថាពេលវេលានេះគឺជាពេលវេលាមួយដែលពិបាកជាទីបំផុតដែលខ្មែរត្រូវបង្រួបបង្រួមគ្នាបើគាត់ស្នេហាជាតិពិតប្រាកដបើគាត់មានមនសិការជាតិពិតប្រាកដ គាត់ត្រូវតែទម្លាក់ចោលឲ្យអស់អត់មានអង្គុយចាំវាយប្រហារលោកសំរងស៊ីខុសនេះលោកសំរងស៊ីខុសនេះចេះចេះចេះខុសឃើញតែអង្គុយខុសជិះអង្គុយតែចាប់កំហុសណាស់ឲ្យកំហុសលោកសំរងស៊ីអត់មានរឿងអ្វីត្រូវធ្ងន់ធ្ងរកំហុសធ្ងន់ធ្ងរគឺរដ្ឋាភិបាលហ៊ុនសែនណាកំពុងតែបង្កើតជាបញ្ហាបង្កើតបញ្ហាបញ្ចប់បញ្ហាបង្កើតបញ្ហាបញ្ចប់បញ្ហាអញ្ចឹងហើយយើងអត់ត្រូវការស្ដាប់បណ្ឌិតទាំងអស់ហ្នឹងទេហ្នឹងហើយ យើងអត់ត្រូវការស្ដាប់បណ្ឌិតពេលវេលានេះគឺជាពេលវេលាណាដែលស្នេហាជាតិរួមគ្នាអញ្ចឹងយើងកុំស្ដាប់ពួកបណ្ឌិតដែលចូលមកញុះញង់បំបែកបំបាក់គឺយើងអត់ស្ដាប់ទេយើងក៏មានខួរក្បាលចេះគិតពលរដ្ឋក៏មានខួរក្បាលចេះគិតពលរដ្ឋគាត់ដឹងថាលោកសំរងស៊ីជានរណាគេអញ្ចឹងគាត់អត់ខ្វល់លោកសំរងស៊ីខុសនេះលោកសំស៊ីខុសនោះ ពេលវេលានេះខុសក៏ខុសតិចតួចអត់ជាបញ្ហានេះគឺយុទ្ធសាស្ត្រនយោបាយតែងតែមានខុសតែងតែមានត្រូវហើយអ្វីដែលយើងភ័យខ្លាចជាទីបំផុតហ៊ុនសែនកំពុង តែបង្កើតបញ្ហាកំពុងតែខុសហើយខុសទៀតខុសហើយខុសទៀតគឺផ្លូវខ្មែរកំពុងតែមរណៈកំពុងតែមហន្តរាយជារៀងរាល់ថ្ងៃអញ្ចឹងខ្ញុំសំណូមពរបងប្អូនទាំងអស់គ្នាកុំទៅចូលស្ដាប់កម្ពុជា Daily អ្វីអ្វីយើងដឹងគ្រប់គ្នាទាំងអស់ អ្នកណាក៏ដឹងដែរថាយួនកំពុងតែគ្រប់ក្រាប់គ្រប់គ្រងខ្មែរហ៊ុនសែនកំពុងតែបង្កើតបញ្ហាធ្វើបាបខ្មែរសម្រាប់ខ្មែរគម្រាមកំហែងខ្មែរបំបែកខ្មែរតាមយុទ្ធសាស្ត្រយួនហាណូយតែយើងទៅស្ដាប់បណ្ឌិតនឹងបានប្រយោជន៍អីហ្នឹងហើយយើងអត់ត្រូវការស្ដាប់ទេហ្នឹងហើយពីព្រោះយើងដឹងទាំងអស់យុទ្ធសាស្ត្រដែលនៅក្រោមអំណាចផ្ដាច់ការរបស់គេយើងធ្វើអ្វីក៏ដោយវាមិនអាចឈ្នះងាយងាយទេ ចង្ការខុសចង្ការត្រូវចង្ការអ្វីទាំងអស់ណាចង្ការទៅឆ្វេងចង្ការទៅស្ដាំចង្ការថយក្រោយអានេះគឺជាយុទ្ធសាស្ត្ររបស់គេធ្វើយ៉ាងម៉េចក៏ដោយដើម្បីតែរក្សាកម្លាំងរក្សាយុទ្ធសាស្ត្រដើម្បីទៅរកដល់គោលដៅអានឹងដែលខ្ញុំយល់ឃើញអញ្ចឹងណាចាបាទចាទាំងអស់នេះអរគុណបងអូនស្រីជំទាវបាទគឺជំទាវមានក្រិតបាទចំណែក បាទជំទាវហ៊ុនស៊ីណាតហ៊ុនស៊ីណាតនោះម៉ែយ៉ែមនោះជំទាវអត់ក្រិតទេបាទបងអូនសុភីបានជំទាវមានក្រិតពីព្រោះហ៊ុនស៊ីណាតនោះគឺម៉ែយ៉ែមឡាំដូចនោះអត់មានក្រិតទេហើយបងអូនសុភីបាទហើយឃើញប្រតិកម្មពីម្សិលមិញជាមួយនឹងម៉ែក្មេកបាទហើយឥឡូវខ្ញុំមានវីដេអូខ្លីបន្តិចរបស់សូនរ៉ូថាយើងមិនចង់ប្រតិកម្មតបតទៅនឹងពួកបណ្ឌិតអស់នឹងទេប៉ុន្តែយើងដើម្បីឲ្យពលរដ្ឋខ្មែរយើងបាន ជាក់ច្បាស់អំពីបញ្ហាមួយចំនួនកុំអោយពួកបណ្ឌិតនឹងចេះតែបោកប្រាស់បាទបណ្ឌិតចារកម្មយួនបណ្ឌិតស្អីបាទវាអញ្ចឹងណាយើងត្រូវប្រតិកម្មបន្តិចបាទតែខ្ញុំចាក់វីដេអូរបស់សូណារ៉ូបន្តិចដើម្បីឲ្យបងប្អូនបានដឹងថាតើសូណារ៉ូនិយាយអំពីអ្វីខ្លះចោតអ្វីខ្លះបាទសូមទស្សនាបន្តិចបាទណាអាសិសិនអឺសន្ធិសញ្ញា23ដុល្លារគឺកើតឡើងដោយសារការជ្រុំជ្រែងជំរុញនិងការគៀបសង្កត់របស់អន្តរជាតិ សាធារណរដ្ឋប្រជាមានិតកម្ពុជាអត់ចង់បានសន្ធិសញ្ញា23ដុល្លារហ្នឹងទេប៉ុន្តែអន្តរជាតិគៀបសង្កត់ហើយបានជោគជ័យសូម្បីរបបដែលហ៊ុនសែនបច្ចុប្បន្នក៏មុនគាត់ខ្លួនអំណាចក៏គាត់ត្រូវការមហាអំណាចនៅពីក្រោយដែរគឺចិនមានទាំងលុយមានទាំងកំពៀគ្រប់បែបយ៉ាងមានទាំងអាវុធមានទាំងអីទាំងអស់ ចឹងអ្នកប្រជាធិបតេយ្យចង់ឈ្នះលុះត្រាតែមានអន្តរជាតិគ្រប់គ្រងហើយអន្តរជាតិបច្ចុប្បន្នបង្ហាញយ៉ាងច្បាស់ទាំងរដ្ឋមន្ត្រីការបរទេសទាំងឯកអគ្គរដ្ឋទូតនានាទាំងអស់គឺនាំគ្នាដូចហែកឋិនចឹងទៅគ្រប់គ្រងលោកប្រធានគណៈបកសង្គមជាតិដែល គឺលោកកឹមសុខាអញ្ចឹងគឺជាស្ដីសង្ឃឹមជាពន្លឺនៃស្ដីសង្ឃឹមហើយការតស៊ូអត់ធ្មត់នឹងមោះមុតមិនចាញ់សម្លុតមិនគម្រាមគម្រាមកំហែងសម្លុតមិនខ្លាចទិញមិនលក់ របស់លោកកឹមសុខានេះធ្វើឲ្យគាត់កាន់តែคล้ายទៅជានិមិត្តរូបដូចលោកស្រីអោងសាំងស៊ូជីនៅភូមា ដូចនៅ Nelson Mandela នៅប្រទេសអាហ្វ្រិកខាងត្បូងគំសុខាคล้ายទៅជារដ្ឋបរោះដែលអន្តរជាតិទទួលស្គាល់រួចទៅហើយចំណែកខ្ញុំសោកស្ដាយមែនទែនអ្វីដែលការការលះបង់របស់លោកសំរងស៊ីជាង30 40ឆ្នាំនេះរូបភាពគាត់คล้ายទៅជាអ៊ុតទៀបបាទ ក្លាយទៅជាឧទាមបាត់ទៅហើយហើយឥឡូវនេះអនាគតគាត់ប្រហែលជាដូច ឈុនយ៉ាសិតតែប៉ុណ្ណឹងទេអញ្ចឹងវាខុសគ្នាមេឃនឹងដីរវាងគឹមសកានិងសំណៃស៊ីអញ្ចឹងបងប្អូនទាំងអស់ត្រូវមានសេចក្តីសង្ឃឹមជឿជាក់ទៅលើអន្តរជាតិអន្តរជាតិគេមិនខ្វាក់ភ្នែកទេគេមើលឃើញតួអង្គពិតប្រកបរបស់លោកគឹមសកាគឺជាតំណាងគឺជាអនាគតគឺជាបិតាព្រះគេកាប់ណាគាត់មិនមែនជាព្រះទេគាត់បុគ្គលគាត់ក៏មានការខ្វះខាតដោយបុគ្គលយើងដតីទៀតអ្នកណាក៏មានការខ្វះខាតដែរប៉ុន្តែសត្រូវរបស់គាត់តែងតែឆ្លៀតឱកាស វាយលុកទៅលើចំណុចខ្វះខាតបន្តិចបន្តួចរបស់គាត់ឬក្នុងជីវិតរបស់គាត់ តែគេបំភ្លេចនៅពលកម្មនិងការតស៊ូដើម្បីប្រជាធិបតេយ្យដោយអហិង្សាជាគំរូសម្រាប់មិនមែនបច្ចុប្បន្ននេះគឺទៅអនាគតទោះបីលោកកឹមសុខានេះពេលបច្ចុប្បន្ននេះមិនបានជោគជ័យឬក៏គាត់ឧទាហរណ៍ថាគាត់ស្លាប់នៅថ្ងៃនេះក៏គាត់បានទុកនៅគំរូវីរភាពមួយធំមកនៃការតស៊ូអហិង្សាដែលកន្លងមកអ្នកនយោបាយទូទៅទាំងអស់តែងតែធ្វើការតស៊ូដោយហិង្សា ដុតបញ្ឆេះដុតបញ្ឆេះដុតថៃដុតទៀតដុតថៃនេះតាំងពីសម័យប៉ុលពតតាំងពីសម័យលន់ណោតាំងពីសម័យសំរងស៊ីតាំងពីណាដុតបញ្ឆេះជានិច្ចការចុងក្រោយអ្នករងគ្រោះគឺខ្មែរសូម្បីតែបច្ចុប្បន្ននេះនៅក្នុងគុកគឺសិទ្ធិអ្នករងគ្រោះដោយការដុតបញ្ឆេះនៃនយោបាយរបស់សំរងស៊ីហើយឥឡូវនេះយើងឃើញថានយោបាយនេះកំពុងតែបរាជ័យជាបន្តបន្ទាប់ហើយអនាគតលោកសំរងស៊ីដូចឈុនយ៉ាសិតចឹងបាទប៉ុន្តែ បាទចំណុចចុងក្រោយហើយក៏វានិយាយដែរដែរអញ្ចឹងគឺថាវាចោលទៅរឿងវាថាអនាគតលោកប្រធានសមរង្ស៊ីនឹងដូចឈុនយ៉ាសិតបងប្អូនមួយចំនួនដឹងថាឈុនយ៉ាសិតជាណានាជាអ្វីហើយហើយសុំបងបើសិនជាយើងយកពាក្យគាត់មួយម៉ាត់មួយម៉ាត់បងភ្លាមព្រាកបកស្រាយត្រឡប់ទៅវិញល្អរបស់ឯងដាក់ច្រើនអញ្ចឹងយើងពិបាកបកទៅវិញយើងវាភ្លេចហ្នឹងហើយនៅក្នុងមកនិយាយយើង2នាទីហ្នឹងយើងអាចបកបានច្រើនណាស់បាទ ពីតំបន់ហើយដែលគេនិយាយថាអន្តរជាតិគ្រប់គ្រងលោកកឹមសុខាភ្លុកទឹកភ្លុកដីរួមទាំងអង្គទូតនានានៅក្នុងកម្ពុជានឹងចូលទៅផ្ទះលោកប្រធានកម្មសខាជាដើមគ្រប់គ្រងលោកប្រធានកម្មសខាជាដើមនឹងហើយគេបានលើកថាលោកកឹមសុខានឹងដូចទៅជាអ្នកស្រីអង្សានស៊ូជីនិង Nelson Mandela ជាដើមណាគេប្រៀបបដូចលោកកឹមសុខាទៅអញ្ចឹងប៉ុន្តែជាងជាមោទនភាពដែលបានលើកសរសើរពីប្រធានគណៈបករបស់យើង ប្រធានគណៈបករបស់យើងដែលបានលើកឲ្យបានគ្រប់គ្រងយើងសូមកោតសរសើរត្រង់ចំណុចហ្នឹងណាប៉ុន្តែខ្ញុំបើពីទង្វើជាក់ស្ដែងរបស់បុគ្គលនេះបុគ្គលនេះគឺជាចារកម្មយួនទេមិនមែនគ្រប់គ្រងលោកកឹមសុខាលោកសំរងស៊ីគ្រប់គ្រងគណៈបកសង្គ្រោះជាតិទេវាធ្វើ នេះធ្វើមកបំបែកបំបាក់វិញទេ វាមកនិយាយនេះគឺនិយាយបំបែកបំបាក់គណៈបកសង្គ្រោះជាតិពេញទេវាមិនមែនជាអ្នកគ្រប់គ្រងកម្មសខាលោកកម្មសខាអីដូចតែវាចេះតែនិយាយនឹងទេអានេះពិតទៅវាបោកប្រាស់ទេ វាបោកប្រាស់បងប្អូនប្រជាពលរដ្ឋទេណាបងប្អូនណាហើយចេះតែថានេះថានោះឲ្យអញ្ចឹងទៅ វាវាលើកលោកកម្មសខាវាវាយលោកសំរងស៊ីអញ្ចឹងទៅបាទ ហើយត្រង់ចំណុចនេះដែលយើងថាចង់បញ្ជាក់ប្រាប់ជូនដល់បងប្អូន ហើយវាថាអ្នកទៅធ្វើបាតកម្មរាល់ដងដើម្បីដោះលែងកម្មសខាអីលោកកម្មសខាជាដើមធ្វើបាតកម្មនៅក្រៅប្រទេសមួយចំនួនបារាំងអូស្ត្រាលីនៅអីក្រៅប្រទេសហ្នឹងគឺថាទៅធ្វើបាតកម្មហ្នឹងវាថាទៅធ្វើអត់ប្រយោជន៍ទេវានិយាយអញ្ចឹងបងសុំបងបងសុំបងសុំខ្ញុំសុំទោះខ្ញុំសុំកាត់ជើញសុំជើញចង់ជម្រាបទៅលោកសុនរោវិញចាអ្វីដែលភាសាតែគាត់និយាយ ផាកអន្តរជាតិគ្រប់គ្រងលោកប្រធានគុំសខាសពបែបទាំងអស់ចង់ប៉ាត់លោកគុំសង្ស៊ីចោលបរទេសគេអត់ភ្លឺទេ បរទេសគេដឹងយ៉ាងពិតប្រកបបរទេសគាត់មិនមែនជាអ្នកដើរបំបែកបំបាក់ទេបរទេសគេចង់ឲ្យខ្មែរសង្ស៊ីគឹមសខាជាមនុស្សតែមួយចង់ឲ្យសង្គ្រោះជាតិទាំងរួមគ្នាកម្លាំងតែមួយអានឹងកំណត់បរទេសដែលគេចង់បានហើយអ្វីដែលលោកសុនរោគាត់ចេញមកនិយាយហ្នឹងរបៀបជា លើកដំកើលោកគឹមសខាលោកគឹមសខាតស៊ូអហិង្សាដោយអ៊ុំសាន់សុជីស្អប់បែបយ៉ាងទាំងអស់ហ្នឹងប៉ុន្តែ តស៊ូអហិង្សាមែនប៉ុន្តែអហិង្សាគាត់មិនមែនត្រឹមអហិង្សានៅតែស្ងៀមអត់ធ្វើអីសូម្បីតែមាត់ក៏បិទកញ្ចប់មាត់អត់ហ៊ាននិយាយអ្វីទាំងអស់តែដល់ពេលបើកមាត់មកគឺនិយាយដើម្បីខាតនយោបាយខ្មែរតែម្ដងអាកន្លែងហ្នឹងបរទេសគេអត់ចង់បានទេបរទេសគេចង់បានគេទៅសួរសុខទុក្ខគុំសខាគេចង់ចង់ដឹងពីគោលគំនិតរបស់គុំសខាតើគាត់ហ្នឹងនយោបាយគាត់ហ្នឹងសង្គ្រោះជាតិសាមស៊ីគុំសខាជាមនុស្សតែមួយឬរបៀបម៉េច តែសម្ដីរបស់លោកសូណារ៉ូគឺសម្ដីដែលបំបែកបំបាក់សម្ដីដែលចង់ផាត់លោកសំរងស៊ីចោលដោយពួកយួនហាណូយវាចង់ឲ្យលោកសំស៊ីលាយលេងចេញពីតំណែងជប់ធ្វើនយោបាយអញ្ចឹងហើយអ្វីគ្រប់ភាសាដែលខ្ញុំបានស្ដាប់មិញដែលខ្ញុំយល់ឃើញថាគឺជាគំនិតដែលយួនវាបំបែកបំបាក់ក្នុងគ្រួជាតិបំបែកតាំងពីលើរហូតដល់ថ្នាក់ក្រោមបំបែកតាំងតែបំបែកមេបានបំបែកកូនបានរាល់ថ្ងៃហ្នឹងហ្នឹងហើយអញ្ចឹងនេះគឺសិតតែជាគំនិតបំបែកបំបាក់អញ្ចឹងឲ្យបើគាត់បើគាត់ ក្នុងកលៈទេសៈនេះបើសិនជាគាត់ជាអ្នកស្នេហាជាតិប្រកបបងសុនរោលោកសុនរោហ្នឹងគឺគាត់មិនត្រូវមកវាយមួយបំបែកមួយបំបាក់មួយសំស៊ីចេះគំសខាចេះខំតស៊ូឲ្យសពអាចទាំងស្ដាយពីការលះបង់របស់លោកសំលោកស៊ីសពអាចទាំងទាំងចង់ផាត់លោកសំស៊ីចោលសំរងស៊ីនៅតែបរទេសនៅតែចាត់ទុកគាត់ជាណាជាជាជាថ្នាក់ដឹកនាំសង្គ្រោះជាតិដដែល ពីព្រោះគេដឹងហេតុអ្វីបានលោកសំស៊ីលាលែងចេញពីតំណែងមិនមែនគាត់លាលែងគាត់ឈប់ធ្វើនយោបាយណាគឺជាយុទ្ធសាស្ត្រដើម្បីរក្សាគណៈបករបស់គាត់អ្នកណាក៏ដឹងដែរលោកសំស៊ីលាលែងផ្ទេតំណែងឲ្យលោកកឹមសុខាដើម្បីរក្សាគណៈបកដល់ទៅពេលគាត់លាលែងហើយផ្ទេគណៈបកឲ្យលោកកឹមសុខាអាកន្លែងហ្នឹងហើយដែលជាយុទ្ធសាស្ត្រដែលបរទេសគេមើលឃើញថាគឺគេមិនមែនសារលោកសំស៊ីលាលែងឈប់ធ្វើនយោបាយអានោះជារឿងផ្សេងតែនេះគាត់នៅតែធ្វើនយោបាយតែគាត់មានគាត់មានផានលោកសំលោកកឹមសុខាចោលណា អញ្ចឹងសម្ដីរបស់សំរោគឺជាសម្ដីមួយដែលញុះញង់បំបែកបំបាក់ហ្នឹងឯងកុំខលច្រើនបងនេះគឺជាសម្ដីរបស់គាត់គំនិតរបស់គាត់ដែលគំនិតដែលឈ្នានេះចង់បំបែកបាក់ខ្មែរអត់ទៅមុខរួចទេបើសិនជាណាគឹមសខាបែកចេញពីលោកសំស៊ីអ្នកណាក៏ពលរដ្ឋភៀកច្រើនគឺអត់ទៅតាមលោកគឹមសខាគណៈបកសង្ជាតិទៅចូលរួមបោះឆ្នោតបើសិនជាគឹមសខា បើសិនពីលោកសុនរ៉ូរួមដៃគ្នាជាមួយលោកកឹមសុខាចង់ផ្លន់គណៈបកសង្ជាតិយកទៅគ្រប់គ្រងទៅបានតែឈ្មោះទេពលរដ្ឋអត់ទៅជាមួយហើយតែទៅតែឈ្មោះចូលទៅបោះឆ្នោតសួរតាណាគេបោះឆ្នោតឲ្យគាត់ដឹងយ៉ាងពិតប្រកបជនសុខាមានតែ3សម្លេងណាបើសិនជាបោះឆ្នោតគឺអត់ឈ្នះទេអញ្ចឹងបើសិនជាបែកគ្នាហើយទៅបោះទៅទៅបោះឆ្នោតចាញ់គេសួរទៅដើម្បីអ្វីបាទបាទសួរកន្លែងហ្នឹងបើយើងដឹងថាយើងទៅកន្លែងហ្នឹងចាញ់ហើយទៅដើម្បីអ្វីបើយើងដឹងថាចាញ់ហើយយើងត្រូវទៅទៅអញ្ចឹងយើងមានគំនិតអ្វីមួយផ្សេងហើយព្រោះយើងបានលុយ ចាញ់ចាញ់ទៅអញអត់ខ្វល់សំខាន់អញបានលុយហើយអញគ្រាន់តែធ្វើអញ្ចឹងដើម្បីបោករៀនតើចាញ់អញខ្វល់រឿងទៅចាញ់មិនចង់ឈ្នះអញធ្វើយន្តនយោបាយដើម្បីធ្វើជាអាជីពហ្នឹងដើម្បីមុខរបរអញហ្នឹងអាហ្នឹងគឺកំណត់អ្នកនយោបាយគឺអញ្ចឹងគេអត់ខ្វល់ពីពីទុកលំបាក គេអត់នឹកឃើញថាអត់ស្ដាយពីប្រទេសជាតិទេគឺគេជួយ ជ្រោមជ្រែងដើម្បីតែបំបែកសម្លេងខ្មែរហ្នឹងឯងគេចង់ជួយជ្រោមជ្រែងឲ្យទុនសខាប្លន់សង្គ្រោះជាតិយកទៅគ្រប់គ្រងទៅប៉ុណ្្នឹងឯងចាអរគុណជំទាវបងអូន អ្វីដែលសូណារ៉ូលើកឡើងនឹងពាក្យឧទាមពាក្យអីហ្នឹងអានឹងគឺជាពាក្យមួយ របស់គណៈបព្វជិជនដែលចោតលោកប្រធានសំរងស៊ីគណៈបព្វសង្គ្រោះជាតិហ្នឹងហើយហើយការដែលវានិយាយបែបហ្នឹងគឺជាការមួយប្រមាថបើសិន ជាវាគ្រប់ត្រថាលោកកឹមសខាពីព្រោះលោកសំរងស៊ីជាបិតាស្ថាបនិកនៃគណៈបព្វសង្គ្រោះជាតិបាទលោកជាអ្នកស្ថាបនិកគណៈបព្វសង្គ្រោះជាតិដំបូងហើយរហូតមកទល់ពេលនេះគឺលោកមិនបានបោះបង់ចោលគណៈបព្វសង្គ្រោះជាតិទេ បាទអញ្ចឹងគឺបាទបាទសុំជួយសុំជួយបើសិនជាលោកសំរងស៊ីបរទេសគេមើលឃើញថាគាត់ជាឧទាមែនណាគ្មានអាណាគេជួយជ្រោមជ្រែងធ្វើការជាមួយគាត់ទេដោយសារតែពាក្យឧទាមនេះគឺជាពាក្យដែលចោតប្រកាន់វាយប្រហារចង់កំទេចចង់សម្លាប់នយោបាយរបស់គាត់ហ្នឹងឯងអាហ្នឹងគេអត់ខ្វល់ពីពួកហ្នឹងវាវាវាវាវាវាវាវាវាចោតប្រកាន់ទេណាវាពំភ្លើសការប៉ុណ្្នឹងគេមិនខ្វល់ទេ ណាពីព្រោះអីគណៈបក CP ចោតសំរងស៊ីជាឧទាមណាដើម្បីតែណាដើម្បីតែឲ្យមើលពលរដ្ឋមើលឃើញទៅសំរងស៊ីជាខុសមែនមិនឲ្យមិនឲ្យចូលរួមនឹងនឹងគ្រប់គ្រងលោកសំរងស៊ីចុះហើយនេះបានបណ្ឌិតសូនមកបានចោតអញ្ចឹងដែរអានេះគឺជាគោលដៅគេតែមួយផ្លូវគេតែមួយគេចង់បបែកបាក់គេចង់កំចាត់សំរងស៊ីចេញពីឆាននយោបាយតែយើងមើលឃើញហ្នឹងហ្នឹងហើយបាទហើយមួយទៀតយើងលោកបងឯងគិតមើលបរទេសធ្វើកិច្ចការជាមួយលោកសំរងស៊ីរាល់ថ្ងៃនេះចុះបើគេដឹងថាលោកសំរងស៊ីឧទាមអ្នកណាទៅហ៊ានធ្វើការជាមួយលោកសំរងស៊ីមិនខុសច្បាប់គេទេ ត្រូវឲ្យបងប្អូនបងសុភីបើសិនជាគាត់ឧទាមគាត់ខុសច្បាប់រឿងអីគេឲ្យគាត់ចូលអាមេរិកចេញចូលអាមេរិកអឺឲ្យតែមានឈ្មោះឧទាមទាំងក្នុងទាំងក្នុងប្រទេសទាំងក្រៅប្រទេសទាំងអន្តរជាតិគឺវាខុសច្បាប់បាត់ហើយមែនទេបងចុះបើសិនជាបរទេសគេធ្វើកិច្ចការរបស់គាត់មកខែដល់ដឹងថាគាត់ជាឧទាមអ្នកណាគេហ៊ានធ្វើកិច្ចការជាមួយគាត់អ្នកណាហ៊ានជួយគាត់រងថ្ងៃហ្នឹងបាទ ឲ្យតែមានបរទេសណាឲ្យតែមានពូឧទាមែនឲ្យតែមានបរទេសណាធ្វើការជាមួយលោកសំស៊ីបើសិនជាគាត់ឧទាមែនណាអាហ៊ុនសែន100%គឺដាក់ប្តឹងតែម្ដងគាត់នឹងចាក់ឈ្នះណាតើអើយត្រឹមត្រឹមត្រូវបងអូនបងអូនសុភីបាទនឹងចង់បញ្ជាក់ជូនដល់បងប្អូនជនជាតិយើងអញ្ចឹងហើយយើងមានបងប្អូនយើងអ្នកស្គាល់ប្រវត្តិរបស់ជនយ៉ាសិតច្បាស់ នៅឡុងបិចថាអ្វីដែលជនយសិទ្ធធ្វើសកម្មភាពអីអីហ្នឹងពីព្រោះជនជនយសិទ្ធវាមានកម្លាំងបដាវុធវាមានកំភ្លើងដែលវាធ្វើកិច្ចការងារហ្នឹងជាពួកឧទាមវាចង់បដូចនេះចង់ដាក់បន្ទុកទៅលើលោកសំរងស៊ីថាជាឧទាមហ្នឹងថាមានកងកម្លាំងបដាវុធមានអីអញ្ចឹងទៅវាចោតប្រកាន់អាហ្នឹងវាជាការចោតប្រកាន់របស់សូណារ៉ូទេប៉ុន្តែអន្តរជាតិគេអត់គិតដោយពួកនឹងទេបាទ គេអត់មានគិតយកពួកដូចពួកនោះទេបាទអញ្ចឹងខ្ញុំអានខមមិនសួងឈៀមមួយដែលគាត់សួងឈៀនមួយដែលគាត់នៅ ខាងឡងបិចនោះគាត់ដឹងណាគាត់ដឹងរឿងជននិស្សិតគឺថាបាទអឺសូណារ៉ូវាអត់ដឹង កំហុសជនយ៉ាសិតទេ ជនយ៉ាសិតមានប្រដាប់អាវុធនិងធ្វើក្រដាសស្នាមคล้ายคล้ายនៅក្រុងឡុងបិចបាទក្នុងរឿងពាក់ព័ន្ធនឹង INS បាទ អាហ្នឹងគឺជនជាតិសិទ្ធដែលជាប់ពន្ធនាជាប់គុកហ្នឹងពាក់ព័ន្ធទៅនឹងរឿង INS ទេដែលគេចាប់ដាក់គុកហ្នឹងអូវាមិនមែនទៅរឿងណាអឺដែលរឿងនេះទេរឿងដែលព្រួលរំលំរដ្ឋាភិបាលរឿងអីដែលចោតប្រកាន់ទេអានេះពាក់ព័ន្ធទៅនឹងផ្លូវច្បាប់របស់សហរដ្ឋអាមេរិកទេជនយ៉ាសិតនេះបាទអញ្ចឹងនេះដើម្បីបញ្ជាក់ច្បាស់ដល់បងប្អូនដែលវាដែលបាទ បណ្ឌិតសូនរោបណ្ឌិតក្រោមសរងនឹងបាទបណ្ឌិតក្រោមសរងនឹងហើយវាខំប្រតិកម្មនេះដោយសារអីបាទដោយសារអីដោយសារវាបានលុយបើកហាងដូណាត់មួយនៅ Houston នៅ Texas បាទខ្ញុំទៅ Texas ខ្ញុំទៅ Dallas Texas នៅថ្ងៃសៅរ៍ហ្នឹងហើយបាទប៉ុន្តែវាឆ្ងាយពីតិចសាយ៉ាងណាបើតែចង់ទៅមើលហាងសូណារ៉ូនឹងដែរចង់ទៅចូលមើលហាងគួរណាស់តែគួរណាស់តែអឺ លោកសុលណារ៉ូហ្នឹងឬលោកគឹមសខាបពួកលោកគឹមសខាហ្នឹងមានការសប្បាយចិត្តដោយសារដោយសារលោកគឹមសខាលោកប្រធានសមាជិកផ្ទេតំណែងឲ្យហើយសុកចិត្តយកតំណែងហ្នឹងដេកអោប4ឆ្នាំ5ឆ្នាំអត់ធ្វើអ្វីគួរណាតែមកតសើអ្នកដែលគេនៅក្រៅប្រទេសដែលគេខំប្រឹងប្រែងដើម្បីជំគណៈបកសង្ជាតិដែលគាត់ជាមេតែធ្វើអីមិនកើតតែយើងនៅក្រៅប្រទេសយើងខំធ្វើយ៉ាងម៉េចក៏ដោយធ្វើសកម្មភាពធ្វើកិច្ចការតំណែងសំណងកិច្ចការការទូតទាំងអស់ដើម្បីគណៈបកសង្ជាតិគួរណាតែមោទនភាពគួរណាតែកោតសរសើរដែលគេនៅក្រៅប្រទេសខំធ្វើការ មិនមែនខ្លួនឯងដេកស្ពឹកងាប់អត់មានធ្វើអ្វីណាដើរតាឲ្យដើរតាណាអីបុតពោតសៀតដណ្ដើកអីជាដើមឬក៏ធ្វើអ្វីស្មាហើយដល់គេនេះក្នុងក្រៅប្រទេសខំប្រឹងធ្វើការមកវាយបហាគេមកចោតមកចោតអីសពបែបយ៉ាងអស់អាហ្នឹងអត់ជាការត្រឹមត្រូវទេនេះមិនមែនជាសម្ដីដែលចង់ឲ្យខ្មែរស្រួបរួមគ្នាដើម្បីឈ្នះទេគឺជាសម្ដីដែលបំបីប្របាក់នឹងឯងគឺយើងអត់អាចទទួលយកបានទេអញ្ចឹងមិនថាសូមឲ្យបងប្អូននៅគ្រប់ទាំងអស់ កម្ពុជា Daily Line កុំបាច់ទៅខ្វល់ជាមួយ ព្រោះកម្ពុជា Daily ខ្ញុំតែខ្ញុំពីមុនមកខ្ញុំចូលចិត្តមើលតែឥឡូវហ្នឹងខ្ញុំអត់ចូលចិត្តមើលព្រោះអីពេលណាខ្ញុំចូលទៅស្ដាប់ទៅខ្ញុំមានការក្តៅក្រហាយខ្ញុំមានការក្តៅក្រហាយមែនទែនព្រោះយើងអត់ចង់ឲ្យគាត់ចេញមកនិយាយវាយប្រហារខ្មែរគ្នាឯងដើម្បីតែបំបីបំផាយព្រោះពេលវេលានេះគឺជាពេលវេលាដែលយើងត្រូវរួមគ្នាខុសតិចក្តីច្រើនក្តីយ៉ាងម៉េចក៏ដោយយើងត្រូវតែរួមគ្នាណាអត់មានថាគំស្ខាអីណាខ្លាំងតែឯងអត់មានថាសូនរោឬអីខ្លាំងតែឯងអត់ទេខ្មែររួមគឺខ្មែរឈ្នះហ្នឹងហើយអានោះដែលយើងចង់បានចា អញ្ចឹងយើងនិយាយត្រឡប់មកវិញគួរណាស់ពេលនេះពួកបណ្ឌិតអស់ហ្នឹងយកខួរក្បាលមកប្រើខ្លះផងទៅរាល់ថ្ងៃនេះអត់យកខួរក្បាលមកប្រើទេខួរក្បាលគេថាឆ្លក់នឹងដុល្លារអស់ហើយគឺនិយាយតែពីបោមាត់និយាយឲ្យអស់ក្លិនស្អុយពីមាត់និយាយឲ្យគេថាខ្លួនឯងហ្នឹងនិយាយអត់កអូចេះនិយាយអត់កទៅប៉ុណ្្នឹងឯងខ្ញុំមិនមែនជាបណ្ឌិតទេខ្ញុំនិយាយគ្មានដឹងក្បាលក្បាលគ្មានដឹងកតុយទេប៉ុន្តែអ្វីដែលខ្ញុំចង់បានគឺខ្ញុំចង់ឲ្យខ្មែររួមរំណាអ្នកណាខុសក៏ដោយ អ្នកណាខុសក៏ដោយគឺអត់ខ្វល់ពេលវេលានេះព្រោះវាអាកំហុសហ្នឹងវាមិនជាកំហុសដែលយើងដែលដែលដែលដែលបោះខាតបងខ្មែរណាគឺជាកំហុសដែលតិចតួចជាទីបំផុតយើងអាចទទួលយកបានណាអញ្ចឹងហើយខ្ញុំចង់ផ្ដាំទៅលោកសូនតារ៉ូវិញល្មមល្មមបានហើយ ណាពលពលរដ្ឋខ្មែរដូចជាខ្ញុំចឹងដែរអត់មានសញ្ញាបត្រជាបណ្ឌិតទេប៉ុន្តែខ្ញុំមានខួរក្បាលចេះគិតអ្នកឯងនិយាយចង់មកយ៉ាងម៉េចគឺយើងមានខួរក្បាលចេះគ្រាន់តែខ្ញុំមិនមែនជាបណ្ឌិតខ្ញុំអត់អាចនិយាយបោកប្រាស់គេបានទេខ្ញុំនិយាយភាពត្រង់ខ្ញុំមើលឃើញមិនខ្ញុំនិយាយចឹងបណ្ឌិតគេមានយុទ្ធសាស្ត្រគេបំបីបាគេចេះខូគេចេះផោគេបត់ឆ្វេងគេបត់ស្ដាំដើម្បីតែគោលដៅគេណាអញ្ចឹងពលរដ្ឋដូចខ្ញុំគឺខ្ញុំអត់មានបត់ឆ្វេងដល់បត់ស្ដាំណាដើម្បីតែមហិច្ឆតារបស់ខ្លួននេះគឺខ្ញុំត្រង់ត្រង់ហ្នឹងអញ្ចឹងទេខ្មែរចង់បានណាសាមគ្គីគ្នារួមគ្នា ពលរដ្ឋជាច្រើនដឹងថាគឹមសខាមានភាពអាម៉ាស់យ៉ាងម៉េចភាពអាស្រូវយ៉ាងម៉េចណាស្រីញីអូនបងពុកលលួយជាដើមប៉ុន្តែគេអត់ខ្វល់កំហុសគឹមសខាគឺកំហុសធ្ងន់ធ្ងរជាទីបំផុតរឿងស្រីញីអូនបងប៉ុន្តែពលរដ្ឋគាត់អត់ខ្វល់ទេសំខាន់គឺរួមគ្នាជាមួយសង្ឃស៊ីខ្មែររួមគឺដើម្បីផ្នែកឈ្នះអារឿងកំហុសហ្នឹងយើងអាចផាត់ចោលបានពីព្រោះមិនមែនជាកំហុសក្បត់ជាតិបង្ខ្លាញ់ជាតិទេអានឹងគឺជាកំហុសរឿងឯកជនរបស់គាត់គេអាចទទួលយកបានចុះតម្រងលោកសំស៊ីអត់មានកំហុសអ្វីផងកំហុសដែលគាត់ខំប្រឹង ខំប្រឹងរហូតដល់សោះថ្ងៃគឺជាកំហុសដែលជាអចេតនាណាកំហុសអចេតនាគឺជាគឺជាចិត្តសាស្ត្ររបស់គេវាគំនិតម្នាក់ម្នាក់មានមានគំនិតផ្សេងគ្នាមែនទេម្នាក់ម្នាក់មានគំនិតផ្សេងគ្នាណាជួនកាលដូចទៅក្នុងថ្នាក់រៀនចឹងរៀនថ្នាក់ជាមួយគ្នាគ្រូជាមួយគ្នាគណិតវិទ្យាដូចគ្នាមេរៀនដាក់មកដូចគ្នាចុះក្នុងថ្នាក់ហេតុអីអ្នកខ្លះបានលេខ1អ្នកខ្លះបានលេខ2អ្នកខ្លះបានលេខប្រហែលដោយសារវាមានខួរក្បាលគិតផ្សេងផ្សេងគ្នាមួយខួរអត់មួយខួរខ្សោយអញ្ចឹងនយោបាយដូចគ្នាអញ្ចឹង ណាលោកគំនិតរបស់លោកសាន់ស៊ីបងអូនបានថាឥឡូវគំនិតគាត់គិតអញ្ចឹងតែបើនិតគំនិតយើងអន់ជាងគាត់យើងគិតផ្សេងពីហ្នឹងទៅហើយយើងមកវាយបង្ហាញគឺជាយុទ្ធសាស្ត្ររបស់គាត់ជាគំនិតរបស់គេតើណាអានោះខ្ញុំគិតឃើញអញ្ចឹងថាលម្អលម្អបានហើយឈប់បំបីបំបាក់ខ្មែរទៅណាពលរដ្ឋដែលជាអ្នកក្រីក្រ ជនរងគ្រោះនោះគាត់ត្រូវការដូររដ្ឋាភិបាលគាត់ចង់ដូរមេដឹកនាំគាត់អត់ខ្វល់សំនឹងស៊ីខុសយ៉ាងម៉េចគាត់អត់ខ្វល់តែមិនយ៉ាងសំខាន់គឺគាត់ចង់រួមគ្នាដូរមេដឹកនាំរាល់ថ្ងៃហ្នឹងអរគុណជំទាវបងអូនសូហ្វីអានដាសិន លោកពូរីឆាតមើលគាត់ជូនបងអូន100បន្ទុកក្នុងកម្មការបកស្រាយហ្នឹងគឺត្រឹមត្រូវដែលបានដាក់បាទចំបណ្ឌិតខ្ទេយបាទបណ្ឌិតខ្ទេយសូរ៉ូគាត់សบายចិត្តគាត់ឲ្យ100បន្ទុកហើយផ្កាកលាបម្ដើមផងដែរលោកពូរីឆាតមើលបាទនិយាយបានល្អបងអូនសុភីបាទបងប្អូនយើងគ្រប់គ្រងនឹងការលើកឡើងរបស់បងប្អូនហ្នឹងវាយចំចំណុចវាយចំគោលដៅហើយចង់ជម្រាបបញ្ជាក់បងប្អូនបន្តិច អ្វីដែលការចោតប្រកាន់របស់សូណារ៉ូទៅលើលោកសំរងស៊ីថាជាជនយ៉ាសិតអីនោះអានឹងគ្រាន់តែជាការចោតប្រកាន់មួយទាំងងើលទាំងបំពេញដែលយើងមិនអាចទទួលយកបានទេវាមិនទៅប្រតិកម្មជាមួយហ៊ុនសែន និងបពពួកហ៊ុនសែនដែលបង្កើតរដ្ឋាភិបាល ស្រមោលនៅក្នុងរដ្ឋាភិបាលនោះដែលបង្កើតក្រមរដ្ឋាភិបាលមួយ ដែលគេហៅថារដ្ឋាភិបាលអនាគតស្អីនោះ ដែលមានក្រមណា ពួកឈាមថ្មីឈាមថោកឈាមកើតអេតនឹងរបស់អាបណ្ឌិតខ្ទើយនឹងនៅក្នុងនឹងដែរហ្នឹងណាបាទបណ្ឌិតអាបណ្ឌិតខ្ទើយហ្នឹងតែខ្ញុំនិយាយវាថាវាឈាមកើតអេតវាវាខឹងខ្ញុំហ่ะខ្ញុំហៅវាអាបណ្ឌិតក្រោមសរងអាឈាមថ្មីឈាមកើតអេតខ្ញុំហៅវាអញ្ចឹងពួកអាសរោពួកអាសរោសូវជ័យពួកគ្នាវាហ្នឹងពួកវាតែប៉ុណ្្នឹងទេ ហើយអញ្ចឹងវាអត់ទៅប្រតិកម្មរឿងអានៅបង្កើតអីរដ្ឋអីនាយករដ្ឋមន្ត្រីអាណាគតនាយករដ្ឋមន្ត្រីស្អីស្អីវាវាមិនទៅប្រតិកម្មអានោះវាមកចោតប្រកាន់លោកសំរងស៊ីថាជាឧទាមជាស្អីជាតនដិតជាស្អីជាជនយ៉ាសិតអីអីនៅវាមិនទៅប្រតិកម្មអារឿងនោះវាបែរជាមកចោតប្រកាន់មកលៀបពណ៌មូលបង្កាច់លោកប្រធានសំរងស៊ីអានេះវាគោលបំណងវាដើម្បីត្រួសត្រាយផ្លូវឲ្យហ៊ុនម៉ាណែតនឹងទៅដោយបានជោគជ័យឲ្យរលូនអញ្ចឹងទៅ វាបន្សាបអត្តពលលោកសំរងស៊ីប៉ុន្តែការបន្សាបរបស់វានោះកាន់តែធ្វើឲ្យលោកសំរងស៊ីមានអត្តពលនៅលើឆាកជាតិនិងអន្តរជាតិកាន់តែ ល្បីល្បាញទាំងក្នុងប្រទេស និងក្រៅប្រទេសហ្នឹងហើយអអ្នកឯងកាន់តែធ្វើអញ្ចឹងទៅអ្នកឯងកាន់តែបាទទទួលនៅអ្វីដែល ប្រជាពលរដ្ឋបាទប្រជាពលរដ្ឋគាត់ដឹងច្បាស់ណាបាទប្រជាពលរដ្ឋគាត់ដឹងច្បាស់ណាខំទៅខំប្រសាបខំអីហ្នឹងទៅបាទ វាអត់មានន័យអ្វីទេបងអូនសុភីនៅត្រង់ចំណុចរឿងសូណារ៉ូហ្នឹងដែលចោតរឿងឧទាមរឿងអីអីផ្សេងផ្សេងហ្នឹងខ្ញុំឃើញខ្ញុំឃើញបាក់ពួកគេហ្នឹងវាយប្រហារជារឿយរឿយបានថ្ងៃនេះខ្ញុំឃើញអីស្អីអាមុខជាប់អាអីអាហ៊ុនកសលហើយអាហ៊ុនកសលហ្នឹងក៏មួយថ្ងៃមួយថ្ងៃវាគិតតែរកគ្រឿងវាយប្រហារលោកសំស៊ីខ្ញុំខ្លាចពួកនឹងវាចង់បានអីពីលោកសំស៊ីឆ្ងល់ហ្នឹងគេគោលដៅវាចង់វាគោលដៅវាចង់ដូររដ្ឋាភិបាលហើយចង់ដូរហ៊ុនសែនហ្នឹងមិនទេពួកគាត់អត់ចេញឆ្កែឈួតទៀតព្រោះពួកអស់ហ្នឹងមានតែបងវាអត់ពួក ពួកអង្គជាងឆ្កែឈួតលោកសំសៀអត់មានអំណាចទេលោកសំសៀអត់មានអ្វីទាំងសួរថាវាចង់ឈ្នះសំរងស៊ីហ្នឹងណាយួនចូលវិញស្រុកហ្នឹងយួនចេញពីស្រុកមិនបើថាវាឈ្នះសំរងស៊ីហ៊ុនសែនឈប់ធ្វើកាជះយួនឲ្យវាឈ្នះទៅបើថាឈ្នះសំរងស៊ីយួនឈប់ចូលស្រុកណាឲ្យវាឈ្នះទៅអ្វីក៏ដោយឲ្យតែឈ្នះសំរងស៊ីចំណេញដល់ពលរដ្ឋខ្មែរចំណេញដល់ប្រទេសខ្មែរឲ្យវាឈ្នះទៅយើងលើកដាក់ជើងពីដល់វាឈ្នះទៀតប៉ុន្តែដល់វាឈ្នះសំរងស៊ីទៅអាយួនអាហ៊ុនសែននៅតែមានអំណាចកំតិចមិនត្រឹមវាកំតិចកំតិចគណៈបកសង្គ្រោះជាតិបន្តទៅទៀត សួរវាចង់ឈ្នះសង្ស៊ីដើម្បីអ្វីអាពួកហ្នឹងអាពួកឆ្កែឈួតហ្នឹងណាអាហ៊ុនសល់អាមុខជាប់ហ្នឹងណាមួយថ្ងៃមួយថ្ងៃអង្គុយទៅរកគ្រឿងខុសនេះខុសនោះខុសនេះក៏ខុសជួយតម្លៃវាខុសគាត់ចោលម្ល៉េះហ្នឹងវាអត់មានគិតអ្វីគាត់អង្គុយទៅរកកំហុសតែម្ដងណាហើយដល់ពេលដល់ពេលគឹមស្កាបិទមាត់កញ្ចប់មាត់អត់ធ្វើអ្វីក៏ត្រូវដែរអត់ធ្វើក៏អីអាទៅដើរតាមមូលដ្ឋាន8បាសន្នស៊ី8បាក់ហ្នឹងក៏ត្រូវរហូតព្រោះវា8បាក់ខ្មែរត្រូវរហូតអាគេខំចឹងធ្វើកិច្ចការការទូតដើម្បីគណៈបានសង្គមជាតិត្រឡប់មកវិញណាគឺឃើញតែខុស ហើយនេះបានលោកសំស៊ីខុសដោយសារលោកសំស៊ីអត់លោកក្បាលដូចវាបានវាខុសលោកក្បាលដូចវាត្រូវដូចវាចឹងឯងយ៉ាបាទបាទត្រង់ចំណុចហ្នឹងគឺថាយើងអ្នកធ្វើគឺចាំតែខុសប៉ុន្តែយើងមិនមិននេះទេពីព្រោះប្រជាពលរដ្ឋដឹងច្បាស់ណាអ្នកណាធ្វើអ្នកណាមិនធ្វើគឺគាត់យល់ច្បាស់ណាហើយគាត់ដឹងច្បាស់ថាអ្នកណាធ្វើដើម្បីជាតិពិតប្រកបណាឥឡូវហ្នឹងគឺថាខ្ញុំមានមោទនភាពគឺខ្ញុំខ្ញុំជឿថាបងប្អូនយើងដឹងច្បាស់ ពួកវាពួកវាទោះបីពួកវាទៅ Cambodia Daily ឲ្យវាលើកទាំងពូជម៉ែវាទាំងអស់ទៅនិយាយនៅក្នុងនឹងទៀតក៏វាទៅមួយដែរខ្ញុំឲ្យទៅអោវាម៉ែវាទៅនិយាយនៅក្នុងនឹងទៀតអា Cambodia Daily ហើយយកទៅពួកអស់នឹងទៅកូនចៅម៉ែវាអោវាយកទៅនិយាយក្នុងអា Cambodia Daily នឹងទៀតក៏ប្រជាប្រិយលោកសំរាំងស៊ីមិនធ្លាក់ទេមិនអន់ថយទេណាហើយយកទៅខំទៅយកឲ្យអស់ទៅយកអាណាហៅឲ្យអស់មើលនៅប្រមាណអ្នកទៀត អញឃើញដូចជាចង់អស់ហើយនៅមិនទៅហៅបាទលោកកឹមសុខាហ្នឹងហើយលោកកឹមសុខាថាដៃគូជាមួយលោកប្រធានសំរងស៊ីរហូតដល់សប្តាហ៍ថ្ងៃនេះបែកក៏មិនបែកអូខេមិនអូខេ no អត់ no គឺនៅតែស្ងៀមទាំងអស់ហើយបណ្ដោយពួកដែលនៅគៀកគាត់ទៅវាយប្រហារលោកសំស៊ីរាល់ថ្ងៃតែគាត់មានអារម្មណ៍យ៉ាងម៉េចរាល់ថ្ងៃហ្នឹងគាត់គាត់គាត់គិតយ៉ាងម៉េចរាល់ថ្ងៃហ្នឹងកឹមសុខាអើយយើងមិនបាច់និយាយទេឥឡូវនឹងចេញមកពាក់អាវលឿងពាក់អីខ្ញុំអធិប្បាយអីច្រើនទេ ឃើញគេធ្វើភ្លុកទឹកភ្លុកដីឯងទៅពាក់អាវលឿងពាក់អាវអីដែរណាអូជ្រិញមួយជ្រិញអាគេតទៅពេលគេស្ទុះស្ទាអីស្ទុះស្ទាចង់ត្រូវមកបលួញគូតដែរគេចាក់ចលួនលោតដែរអាគេអាគេភ្លុកទឹកភ្លុកដីឯងទៅចេញអាវលឿងចេញទៅអីហីថាយើងមិនថាអើយឥឡូវហ្នឹងខ្ញុំរឿងអាអា Cambodia Daily RSA ហ្នឹងវាហៅអស់មនុស្សហើយ កតិចមនុស្សយ៉ាងណាក៏ដោយបាតមនុស្សយ៉ាងណាក៏ដោយឲ្យតែវាយសំរងស៊ីវាហៅមកវាស្រាវជ្រាវចុងក្រោយខ្ញុំឃើញព្រឹកមិញវាហៅជាមាសមកនៅដែលលឺនៅផែនស៊ីវិញ្ញាគេលែងគ្រប់ត្រហើយវាអស់ហើយវាអស់មានមនុស្សគ្រប់ត្រហើយសូម្បីតែម្នាក់ពីរអ្នកហ្នឹងអស់អស់គេលែងគ្រប់ត្របាត់ហើយជាមាសស្អីស្អីនៅខាងផែនស៊ីវិញ្ញានៅចិត្តខ្ញុំហ្នឹងណានៅរដ្ឋចិត្តខ្ញុំហ្នឹងវ៉ា បើទង្វើវាវាមានទៅធឿងគាំទ្រគណៈបកសង្គ្រោះជាតិឯណាវាមាត់វាចិត្តថាប៉ុន្តែអាអាអាគូក្បាលវាអាសកម្មភាពវាវាបំរើឲ្យគណៈបកប្រជាជនអញ្ចឹងអាណាគាំទ្រវាបាទអត់ទេអញ្ចឹងវាចេះតែដើរមកនិយាយថាមានសង្គ្រោះជាតិអី USA អីណាអត់មានទេបងប្អូននៅអាមេរិកណាសូមបញ្ជាក់ឲ្យបញ្ជាក់ទៀតណាបងប្អូនដែលបាន មើលម្នាក់ស្ការទាំងអស់នៅសហរដ្ឋអាមេរិកខ្ញុំចង់បញ្ជាក់ថា គ្មានគណៈបកសង្គ្រោះជាតិ USA អីទេអត់មានទេគឺមានតែគណៈបកសង្គ្រោះជាតិអាមេរិកតែមួយទេ ដែលគ្រប់គ្រងដោយថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិជាផ្លូវការហើយគណៈបកសង្គ្រោះជាតិអាមេរិកនឹងគេបានច្បាច់បញ្ចូលគ្នាតែមួយទេគេធ្វើការងារអស់ហើយនៅតែ ពួកអាបាតពួកអាតង្កូវពួកអាបោះ CVP នឹងទេដែលពួកនៅឆ្នាំហើយតាបងអីយូរឆ្នាំហើយតែខ្ញុំយូរហ្នឹងហើយ នឹងហើយគេបង្រួបបង្រួម គេច្បាច់បញ្ចូលគ្នាគេទទួលស្គាល់តែ CNRP អាមេរិកតែមួយទេអា USA អីនេះអានេះពួកនិយាយទៅគឺថាវាអស់មានហើយមកក្របពីក្របនឹងចេះនឹងគៀមនឹងទៅចេះបងតែពួកយើងចូលគ្នាគ្រប់សាខាទាំងអស់ចូលគ្នាធ្វើការជាមួយគ្នាជាពិសេសនៅសហរដ្ឋអាមេរិកហ្នឹងណា USA អីសង្គ្រោះជាតិអេសង្គ្រោះអូយនឹងចូលគ្នាហ្នឹងហ្នឹងហើយចូលគ្នាគេចូលមករួមគ្នាគេធ្វើការជាមួយគ្នា គេអត់មានស្រ័យតែបែកបាក់គ្នាអាវាមកតបស្វាអត់ចូលមួយគេសាបែកគ្នាហើយបែកគ្នាបែកគ្នាអត់ចូលមួយគេហ្នឹងឯងវាអត់ធ្វើបាតកម្មវាអត់ទៅអីហងហ្នឹងហើយវាឆ្លាញ់កម្មសខាហ្មងគេទៅធ្វើបាតកម្មដើម្បីឲ្យមានការដោះលែងលោកកម្មសខានៅនៅបាននៅញូវយ៉កនៅ Washington DC អីហើយក្បាលពួកវាលឹបបាទពេលគេទៅធ្វើបាតកម្មគេប្រកាសផ្សាយអីទៅធ្វើបាតកម្មហើយលឹបវាគ្មានហ៊ានចេញមុខចេញក្បាលអីវាមកណាពួកអស់ហ្នឹងនោះ ហើយអញ្ចឹងវាគ្រប់គ្រងគណៈបកសង្គ្រោះជាតិវាគ្រប់គ្រងលោកកឹមសុខាអីណាអានេះស៊ីពេលោកកឹមសុខាបាទពួកអានឹងស៊ីកំអែលលោកកឹមសុខាទេវាគ្មានរឿងទៅគ្រប់គ្រងកម្មសខាអីទេកម្មសគ្រប់គ្រងតែតែមាត់វាទេខ្ញុំប្រាប់ទៅ វាគ្មានស្រឡាញ់លោកកម្មសខាអីទេវារាល់រាល់ថ្ងៃហ្នឹងតែវាថាវាស្រឡាញ់កម្មសខាវាវាថាលោកកម្មសខាជាបរោះ អហិង្សាដូចជាអង្សាសុជីដូចជា Nelson Mandela អីអីហ្នឹងអូយគេទៅលើកទៅលើកក៏ខ្ពស់ណាស់ខ្ញុំសង្ស័យខ្ញុំសង្ស័យលោកកឹមសខាកគូតគាត់បលាក់លីបួកអញ្ចឹងស្អុយស្អុយអាឆ្កែនឹងចង់ទៅហិតទៀតទៅហ្នឹងវាចេះទៅចេះទៅព្រោះអាហ្នឹងឆ្កែមកអាហ្នឹងវាជិះមកវាធំខ្លាំងវាចេះទៅអែបអែបអែបហ្នឹងទៅអាហ៊ុនកសលអាហ៊ុនកសលនៅនៅឈរចាំបើកទ្វារនៅផ្ទះលោកកឹមសខា ហើយនឹងនឹងហើយនៅចាំបើកទ្វារអត់ទៅណាទេអាហ៊ុនកសលមួយនឹងនៅប្រចាំការនៅបើកទ្វារហើយនឹងរៀបចំស្បែកជើងលោកកម្មសខាទៅណាមកណាអាហ៊ុនកសលនឹងវានៅនឹងអត់មានបាត់នៅថ្ងៃណាមួយទេអាមួយហ្នឹងណាបាទអាហ្នឹងហើយអាយមស៊ីណនមួយទៀតអាហ្នឹងគ្រាន់តែថាវាគ្រាន់តែនេះទេអាហ្នឹងទិញចំណៃទិញអីឲ្យឆ្កែឲ្យអីនៅផ្ទះកម្មសខាហ្នឹងទៅបាទទៅទិញមហូបដឹកប្រពន្ធកម្មសខាដឹកអីហ្នឹងអាហ្នឹងយមស៊ីណន បាទឥឡូវយើងនិយាយសំខាន់នេះវិញពួកអានឹងវាអត់បានការអីទេបាទអត់បានការអីទេពួកអាកបិចកបុកអានឹងឥឡូវនិយាយរឿងបាទនិយាយរឿងសំខាន់សំខាន់ដែលយើងត្រូវធ្វើបន្តទៀតបាទរឿងអាស៊ីណនរឿងអាបណ្ឌិតក្បាលធំសូណារ៉ូនេះបាទយើងបន្តបន្តិចទៅទៀតបងអូនសុភីដើម្បីយើងចាចាបើសិនយើងចាក់សរហេងបន្តិចបន្តិចបន្តិចយើងស្រួលបកត្រឡប់ទៅវិញដើម្បីបងអញ្ចឹងហ៎ ចាយើងដាក់វែងពេកអញ្ចឹងខ្ញុំស្ដាប់អត់តាន់វាវែងពេកវាផ្លិចបាទហើយមែនខមមិនបងប្អូនយើងចូលមើលគឺថាបាទអឺអានសំណួរបងប្អូនយើងក៏ឃើញបងប្អូនយើងមួយចំនួនគាត់ខមមិនមកអឺដល់បងបីខ្លាចក៏ថាចេះក៏ថាពួកវាចង់បានមេដៃកលៀងបៀងហ្នឹងហើយអ្នកដែលទៅចិត្តគឹមសខាចង់បានមេដៃកលៀងបៀងគូណាគឹមសខាគាត់យកកលៀងបៀងធ្វើមេដៃឲ្យពួកវាម្នាក់មួយម្នាក់មួយពួកគាត់ធ្វើឆ្កែពួកពងធ្វើឆ្កែគាត់បានល្អក៏ពួកមួយថ្ងៃមួយថ្ងៃវាយប្រហារតាមសំស៊ី ហ្នឹងហើយវឌ្ឍនារបស់ឲ្យមួយលោកកឹមសុខាហើយគាត់ហ្នឹងចាវឌ្ឍនាទេពវាថាវាចង់ទៅបោកលុយកឹមសុខាអូបាទហ្នឹងហើយថាចង់ទៅបោកលុយកឹមសុខាបើឃើញកឹមសុខាមានលុយច្រើនវាចង់ទៅបោកលុយកឹមសុខាបាទឧត្តមដួងក៏ថាពួកវាស៊ីលុយគេវាតាមគេប្រើ ខ្មែរមិនតាមវាទេមិនជឿសម្ដីអញីយួននឹងទេ បាទគាត់ហៅអញីយួននឹងទេ ខ្មែរដឹងច្បាស់អ្នកណាស្រឡាញ់ជាតិនិង ប៉ិតពួកវាមិនអាចឲ្យខ្មែរឈប់គ្រប់គ្រងសំរងស៊ីបានទេ ត្រឹមត្រូវបាទត្រឹមត្រូវអាដាមដួង បាទអរគុណណាបងប្អូនយើងដែលបានខមមិន ចូលរួមនៅក្នុងទីនេះបាទខ្ញុំអានខមមិនបងប្អូនបន្តិចហើយបាទស៊ូសាតកថាអ្នក នយោបាយដោយកឹមសុខាយកស្រីជាធំនឹងហើយការផ្លាស់ប្ដូររបស់កឹមសុខានោះបាទអារោឯងញុះញង់យ៉ាងណាក៏អ្នកគ្រប់គ្រងសំរងស៊ី គេមិនល្ងងដូចអាពេលដេឯងនិយាយនោះទេបាទគាត់ធ្វើដាក់គាត់ដាក់មកក្បាច់ក្បាច់ត្រឹមត្រូវស៊ូសាតមកអារោអាញីបាទរោផងអាពេលដេផងបាទបាទអឺចំណានផុតកថាពួកវាអត់ស៊ីអត់ផឹកវាទៅរកកន្លែងស៊ីវាមិនដឹងវាមិនដឹងគិតថោកថ្លៃទេពួកអាខួយួនបាទបាទអរគុណដល់បងប្អូនយើងចូលរួមខមមិនហើយបាវបោ បើបាវបោគាត់ថាលោកពូនិយាយរឿងមេរដ្ឋប្រហារនៅភូមិមាផងខ្ញុំឃើញគាត់សួររឿងថ្ងៃ21ហើយអត់ឃើញគេហៅ ICC គេអត់ហៅមីងំលាំងទៅគេគាត់ថាមិនហើយ ICC ហៅមីងំលាំងទៅអឺកាត់ទោសយ៉ាងណាហើយហ្នឹងបើបោគាត់ចង់ដឹងរឿងហ្នឹងណាបាទបាទហ្នឹងបាទអានេះខ្ញុំជម្រាបតិចទៅរឿងមីងំលាំងបាទខ្ញុំជ្រៀតក្រៅប្រធានបតតិចបាទពាក់ព័ន្ធទៅនឹងមីងំលាំងដែលថា ថ្ងៃ21ពីម្សិលមិញត្រូវ ICC គេក៏ហៅឡើងទៅតុលាការនឹងបាទប៉ុន្តែយើងទាំងអស់គ្នារងចាំព័ត៌មានហ្នឹងទាំងគេនិងខ្ញុំគឺអត់ទាន់បានទទួលព័ត៌មាននឹងទេអាហ្នឹងខ្ញុំជំរាបទៅទៅបើកបោអញ្ចឹងបាទអឺពីព្រោះនីតិវិធីរបស់ ICC គេបើសិនហៅទៅតុលាការហើយអ្នកឯងមិនទៅគេចេញទៅការចាប់ខ្លួនអាហ្នឹងខ្ញុំខ្ញុំជំរាបអញ្ចឹងទៅ អានេះគេហៅឡើងទៅតុលាការបើសិនជាអ្នកឯងមិនទៅគេចេញពីការចាប់ខ្លួនកាលណាគេចេញពីការចាប់ខ្លួន គឺមានគេមានប៉ូលីសអន្តរជាតិប៉ូលីសអន្តពលគេចោះទៅចាប់ខ្លួនហើយបាទគេមានទៅទៅចាប់ខ្លួនហើយអាហ្នឹងគឺនីតិវិធីរបស់គេធ្វើការហ្នឹងបងប្អូនណាហើយយ៉ាងណាយ៉ាងណីគឺព័ត៌មានអន្តរជាតិគេនឹងផ្សាយជូនបងប្អូនហើយអំពីលទ្ធផលអំពីព័ត៌មានរបស់មីងអំលាំងទៅ ICC ហ្នឹងជាពិសេសអាស៊ីសេរីបងប្អូននឹង ព័ត៌មានដតេដតេទៀតគេនឹងយកមកចែកជូនបងប្អូនហើយបាទរឿងមីងអំលាំងហ្នឹងបាទបាទអាហ្នឹងខ្ញុំឆ្លើយទៅបើបោអញ្ចឹងរឿងព័ត៌មានរឿងមីងអំលាំងគឺអត់តាន់អត់តាន់ដឹងរឿងហ្នឹងទេណាអត់តាន់បានទទួលព័ត៌មានរឿង ICC ហ្នឹងទេបាទបាទកណ្ដាលសមុទ្របាទពួកអាត្រឹមត្រូវលឹតពងកំសខាព្រោះវាចង់ធ្វើកូនប្រសាគាត់ បាទគាត់និយាយអញ្ចឹងណាឥឡូវបាទគេកូនស្អាយគេមើលគេមើលឃើញទេគេមើលឃើញអរ៉ុបអរ៉ុបខ្ញុំឃើញកូនថានឹងចេញមកចេញមកគេចេញគេចេញមកសរសេរប្រតិកម្មនៅលើលើបើលើលោកប្រធានសមរង្ស៊ីដែរហេតុអីបានជា កូនលោកតំសខាវាឈានដល់ថ្នាក់ហ្នឹងអឺវាថាលោកប្រធានសមរង្ស៊ីមកសហរដ្ឋអាមេរិក នេះមកប្រមូលស្រោមសបុតបាទ វាចោតវាវាវាលៀបពណ៌គាត់ចឹងណាហើយវាវារៀនសូត្របានក្រនបើដែរកូនកូនហ្នឹងហើយឪពុកគេគេបងថាតាមមនោវិជ្ជាណាវាសរសេរថាលោក ប្រធានសំរងស៊ីមកអាមេរិកហ្នឹងបាទមកប្រហែលថ្ងៃមុនប្រហែលថ្ងៃហ្នឹងមក Jacksonville Florida ហ្នឹងថាមកប្រមូលស្រោមសបុតវាទៅចោតប្រកាន់អញ្ចឹងហើយវាអ្នកនយោបាយបងថាចេះបើសិនជាលោកស៊ីលោកសំរងស៊ីមកប្រមូលស្រោមសបុតពីពលរដ្ឋស្លូតត្រង់ក៏ល្អជាង បានស្រមសវត្តពីហ៊ុនសែនហ្នឹងហើយបានថាបើហ៊ុនសែនបើបើហ៊ុនសែនឲ្យស្រមសវត្តអានឹងចាំភ័យតែបានពីពលរដ្ឋកំភៃលកឹមសកាបានស្រមសវត្តពីសំពីហ៊ុនសែនណាណែណាធ្ងន់ជាងហ្នឹងហើយសួរយីសួរទៅត្រឡប់ទៅវិញដោយសារតែបានស្រមសវត្តពីហ៊ុនសែនហ្នឹងហើយបងឯងមានលិខិតសម្ដីហ៊ុនសែនគាត់និយាយអត់គាត់ថាគាត់អ្នកមានគំនិត ឲ្យសំឲ្យកឹមសខានឹងមកធ្វើជាប្រធានសង្គ្រោះជាតិអញ្ចឹងហើយបានកឹមសខាធ្វើតាមសំកឹមសខាធ្វើតាមហ៊ុនសែនតែរហូតហ្នឹងឯងអត់មានមាត់អត់មានកឯងអាហ៊ុនសែនឲ្យគុយគុយឲ្យសសឲ្យឲ្យស្ទាបដើកស្ទាបដើកនេះបាទស្ទាបដើកស្ទាបដើកហ្នឹងហើយអរអ្នករងល់ថ្ងៃគេដឹងទាំងអស់ហ្នឹងប៉ុន្តែពួកយើងហ្នឹងណាពួកយើងហ្នឹងពួកយើងអត់ដឹងអត់ចង់និយាយអ្វីចង់ថាអ្វីបានពួកអស់ឯងហួសផែតពេក បើមិនចង់ឲ្យគេបកអាក្រាតឬកឹមសកាបិទមាត់ទៅគ្រូលោកសំស៊ីក៏អត់មានរឿងអាស្រូវអត់មានរឿងពុកអលួយអត់មានអីទេអាស្រមសបតនេះជារឿងសាមញ្ញធម្មតាមេកណាប៉ាគាត់ធ្វើដំណើរច្រើនគេជាកដោជាជំនួយអានជារឿងធម្មតារបស់អ្នកនយោបាយហ្នឹងឯងអត់មានអីចម្លែកទេការកឹមសខាពីមុនមកក៏គាត់ដើរច្រើនក៏គេឲ្យស្រមសបតដូចតែគ្នាហ្នឹងឯងមិនមែនតែកឹមសខាទេតំណាងរៀនដូចគ្នាចឹងទៅណាមិនឯងគេជួនលុយសពបែបយ៉ាងដូចតែគ្នាហ្នឹងឯងមានរឿងត្រូវខុសយ៉ាខុសបាទចា ខ្ញុំមើលសំណេររបស់កម្មមនោវិជានឹងតិចបងប្អូនស្គាល់ហើយស្គាល់ស្គាល់នាងហ្នឹងហើយខ្ញុំហ្នឹងគេសេបន្តិចឲ្យខ្ញុំអានបន្តិចទៅបាទហ្នឹងដោយសារតែហ្នឹងហើយដោយសារតែលោកសំស៊ីក៏អត់មានរឿងកំហុសអ្វីដែលគេត្រូវចាប់អារម្មណ៍គេត្រូវចាប់កំហុសណាអញ្ចឹងទៅចេះតែយកអារឿងអត់ប្រចោលចឹងមកនឹងយកអារឿងអីដើរប្រមូលស្រមសបត់ទៅញុះញង់គេទៅស្អីដូចភាសាពួកអាស៊ីអាវីចឹងឯង អត់មានដល់មានថាចេញមកនិយាយណាឲ្យសាច់ការមួយឲ្យផុសតាមពិតប្រកបឲ្យសាច់ការមួយដែលគាត់វាអត់មានប្រយោជន៍អីដល់ជាតិអត់មានប្រយោជន៍អីដល់គណៈបកវាអត់មានអញ្ចឹងយកអារឿងបំផការយកបងនិយាយណាចាំមិនថាហ្នឹងពួកអស់ហ្នឹងយ៉ាប់មែនតើយ៉ាប់ល្មិចយើងយើងអត់ខ្វល់ពីពីរឿងអាស្រូវរបស់គឹមសខាយើងអត់ខ្វល់ពីរឿងពុករលួយសពបែបយ៉ាងសំខាន់គឺគាត់ឲ្យតែមានមនសិការជាតិឲ្យគាត់ក្លាហានតែគាត់អត់មានក្លាហានហើយណាមកអង្គុយវាយប្រហារគេទៀត អញ្ចឹងនាងសួរកឹមសខាទៅវិញមុននឹងគេចាប់ដាក់គុកថាម៉េចសម្លុតមិនលក់មិនទិញសម្លុតមិនខ្លាចតែឥឡូវអាភាសាហ្នឹងបាត់អស់អាលីង4ឆ្នាំ5ឆ្នាំអត់មានហើយបានតិចហ្នឹងអាលីទៅតាមខ្យល់ហ្នឹងអត់ទេហ្នឹងហើយហើយសួរគាត់ថាឥឡូវនេះហ្នឹងហើយអួតលងលងលងលងតាមលើវេទិកាសំណិតលក់មិនទិញសម្លុតមិនខ្លាចសង្ស័យអាភាសាពីរហ្នឹងគាត់គាត់គាត់ធ្វើតាមហ្នឹងរូបមន្តគាត់គាត់ធ្វើតាមរងហ្នឹងគាត់ធ្វើតាមរូបមន្តគាត់ណាសម្លុតខ្លាចលក់ក៏លក់ បាទហ្នឹងហើយឥឡូវមើលតិចវិថាលោកប្រធានសំរងស៊ីងធ្វើនយោបាយ20ឆ្នាំហើយហើយគេថាจะគ្មានលទ្ធភាពនិងសមត្ថភាពក្នុងការតមស៊ូមតិសូម្បីតែអន្តរអិសរាជនតំណាងឲ្យផ្លូវការប្រទេសណាមួយក៏មិនដែលបានជួបផងបាទគេថាអញ្ចឹងណា4ឆ្នាំនេះគ្មានរដ្ឋាភិបាលណាជួបពិភាក្សាតតិសោះអានឹងគេថាឲ្យលោកសំរងស៊ីអញ្ចឹងបាទ អឺបាទបែជាដើរនិយាយគ្មានការខ្មាស់អៀនថាខ្លួនជាអ្នកដឹកនាំការតស៊ូមតិបាទគេថាការដែលលោកប្រធានថតរូបជាមួយនឹងតំណាងរាស្ត្របរទេសហ្នឹងបាទអឺអាចធ្វើបានគេថាអ្នកណាក៏អាចធ្វើបានដែរគេថាអញ្ចឹងណាគេគេថាថតរូបជាមួយព្រឹទ្ធសភារដ្ឋសភាអញ្ចឹងគេថាអ្នកណាក៏អាចធ្វើបានដែរគេអញ្ចឹងបាទហើយគេថាឯកឧត្តមបោកប្រាស់បានតែពលរដ្ឋព្រោះគាត់មិនយល់ ដំណើរការទាំងអស់នេះនឹងបានបកកណ្ដានឹងបានបកកណ្ដាកាន់អំណាចជួយបំពងឲ្យគេថាបកកាន់អំណាចនឹងជួយបំពងឲ្យលោកសំរងស៊ីគេថាអញ្ចឹងណាបាទនឹងកូនស្រីកឹមសខាគេសរសេរអញ្ចឹងបងប្អូនណាថានឹងបានបកកាន់អំណាចជួយបំពងឲ្យដោយគេជះកំហឹងដាក់គ្រប់គ្រប់គ្នាមិនមិនរើសមុខ អ្វីដែលឯកឧត្តមបានធ្វើជាទង្វើរបស់ពលរដ្ឋសាមញ្ញម្នាក់ពុំមែនធ្វើជាដុំកំភួនទេគេថាលោកប្រធានសំរងស៊ីគឺថាជាពលរដ្ឋសាមញ្ញម្នាក់ទេបាទហើយចង់បកស្រាយឬមួយក៏ខ្ញុំឲ្យអានខ្ញុំចិត្តចប់បន្តិចបាទបកអានចាប់សិនចាំបកស្រាយទៅណាគេថាបាទអឺបាទប៉ាទេបាទយុទ្ធនាការខាងឯកឧត្តមវាយប្រហារប្រមាណឆ្នាំ មុនមកលើរូបខ្ញុំ នៅពេលដែលខ្ញុំធ្វើសកម្មភាពម្ដេចក៏នាងឯងមិនហៅលោក ប្រធានទៅជាមួយផងបាទឈប់ធ្វើថ្លង់ឈប់ព្យាយាមបិទភ្នែកនិងបន្លំពលរដ្ឋទៅ បាទឪពុកខ្ញុំ និងខ្ញុំ បាននឹងកំពុងដោះស្រាយបញ្ហា សូមឯកឧត្តមប្រើប្រឹងយោងតែអាត្មាឯងទៅ បាទគេថាអញ្ចឹងអ៊ីសេរៀល ប្រធានបទគេគេដាក់កឹងខាងលើគេដាក់ថាប្រធានសកម្មប្រមូលស្រោមសម្បត្តិកម្មនោគេសរសេរគេសរសេរអាកន្លែងខាងលើ គេបំផុតណាតំណងជើង គេគេដាក់ ប្រធានសកម្មប្រមូលស្រោមសម្បត្តិណែគេចោតលោកប្រធាននឹងថាជាអ្នកប្រមូលស្រោមសម្បត្តិឥឡូវពួកហ្នឹងវាវាមានតែប៉ុណ្្នឹងជាមួយនឹងពួក CPP វាចោតលោកសំរងស៊ីមកប្រមូលស្រោមសម្បត្តិយាយហើយខ្ញុំនៅនឹងខ្ញុំនៅជាមួយគាត់ដើរ ជាមួយគាត់នៅអាមេរិកនឹងគ្មានគាត់មកប្រមូលសមសម្បត្តិពីអង្ការហើយដែលវាចេះតែចោតវាចេះតែនិយាយបើទោះបីតែគាត់បាន សមសម្បត្តិដែលបានអីហ្នឹងពីពលរដ្ឋដែលគ្រប់តរអ្នកស្រឡាញ់គាត់ដោយស្មោះត្រង់ដោយទឹកចិត្តជួយដើម្បីប្រទេសជាតិគាត់មានបខំថាអីសេងរតនាត្រូវតែយកសមសម្បត្តិមកឲ្យខ្ញុំអីអីណាអត់ណាមិនដែលនិយាយចឹងទេហើយគាត់បានមកក៏គាត់មិនយកទៅកាន់ទុក ខ្លួនឯងហ្នឹងគាត់យកដាក់មកធ្វើការងារសម្រាប់គណៈបកសង្គ្រោះជាតិតើហ្នឹងវាចោតអត់មានអីចោតវាចេះតែនិយាយរឿងអញ្ចឹងទៅបងប្អូនសុភីវាថាអត់មានអន្តរជាតិអីគ្រប់គ្រងលោកប្រធានសមរស៊ីទេ4ឆ្នាំនេះគ្មានប្រទេសណាមួយទៅគ្រប់គ្រងទេវានិយាយអញ្ចឹងបាទវានិយាយអញ្ចឹងកូននឹងមិនដឹងជាកូនអាកតញ្ញូយ៉ាងណាទេវាអត់លើកមុខលើកមាត់ការឪវាតិចសោះណាវាវាវាបាទវានឹងសុំជើញបងប្អូនសុភី ហ្នឹងហើយចំណែកខ្ញុំខ្ញុំគិតឃើញថាអញ្ចឹងគិតឃើញថាណែពួកមកចង្កោមកូនចៅគាត់បពួកគាត់គុំសខាហ្នឹងគឺគាត់យកអារឿងដែលកំពេចកំប៉ុកយកមកវាយប្រហារចង់ទម្លាក់ប្រជាប្រិយភាពឧស្សាហ៍ស៊ីលោកស្គឹមសខាគាត់ជាប់គុកគាត់អត់អាចទៅណាបានទេអញ្ចឹងទេ មានតំណាងស្ថានទូតគាត់ទៅតំណែងសំណើទៅជួបលោកគឹមសខាអានឹងជារឿងកិច្ចការការទូតផ្សេងហ្នឹង ចំណែកលោកសំឡងស៊ីគាត់អត់មានជាប់គុកគាត់អាចដើរហើរទៅណាបានអញ្ចឹងទេគាត់ត្រូវតែ មានការតំណែងតំណងការទូតនៅបរទេសនៅខាងក្រៅមិនអត់ដូចតែគ្នាទេបើសិនជាលោកកឹមសកហាថាគាត់ជាប់គុកប្រហែលប្រហែលឆ្នាំធ្វើអឺប្រហែលឆ្នាំ4ឆ្នាំនេះគេហាមគាត់មិនឲ្យធ្វើនយោបាយសពបែបយ៉ាងចឹងបងអស់ចុះស្ថានទូតទៅជួបគាត់និយាយរឿងអ្វីណែនិយាយរឿងចូលកាយគ្នានិយាយរឿងស្រីញីអូនបងឬក៏និយាយរឿងអ្វីសួរគាត់ត្រឡប់ទៅវិញឯនៅក្នុងគុកហ្នឹង តើបរទេសហ្នឹងគេទៅបំបែកបំបាក់សមាសីគឹមសិក្ខាចេញពីគ្នាឬក៏គេទៅមានកំណត់អ្វីឲ្យគាត់និយាយមកថាស្ថានទូតទៅជួបគាត់ទាំងអស់ហ្នឹងតើគេមានកំណត់អ្វីមួយគឹមសិក្ខាហ្នឹងខ្ញុំគឿនថាស្ថានទូតទាំងអស់ដែលមានតំណែងតំណងមួយគឹមសិក្ខាហ្នឹងគឺគេមានដូចដូចសមាសីចឹងគាត់ទៅសហរដ្ឋអាមេរិកហើយនៅសហរដ្ឋអាមេរិកហ្នឹងក៏មាន ស្ថានទូតនៅស្រុកខ្មែរដែរអញ្ចឹងគេធ្វើការតំណែងតំណងគ្នាហើយ វាមិនដែលអត់ធ្វើការតំណែងនៅកន្លែងណាក៏ឲ្យតែមានស្ថានទូតគេធ្វើការតំណែងគ្នាគេមិនមែនធ្វើការតែជាមួយនឹងគឹមសកាផាត់លោកសំស៊ីចៅគេធ្វើការជាមួយគ្នាទាំងអស់គ្នាអ្នកនៅខាងក្នុងធ្វើការក្នុងអ្នកនៅខាងក្រៅធ្វើការខាងក្រៅអញ្ចឹងគេធ្វើការរួមរួមជាមួយគ្នានឹងឯងអញ្ចឹងអាភាសាដែលវាវាយប្រហារលោកសំស៊ីគឺជាភាសាមួយណាដែលកម្រក់ដែលភាសាដេរឆានកពិណាកពិណាដែលវាមើងងាយលោកសំស៊ីនឹងឯងសួរថាឪវាហ្នឹងលះបងផែបានលោកសំស៊ីអត់ណាប៉នឹងទៀនបានតែ3កៅអីហ្នឹង បាទណាហើយអ្នកណាគេអ្នកផ្ទេអ្នកណាគេអ្នកផ្ទេតំណែងលោកប្រធានប្រធានសមាជិកឲ្យឲ្យឲ្យទៅគឹមសខាហ្នឹងអ្នកណាគេអ្នកផ្ទេមិនមែនគឹមសខាមិនមែនប្រធានទេលោកសមាជិកផ្ទេឲ្យដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងតែគេគេផ្ទេឲ្យហ្នឹងដោយសារតែមានមូលហេតុរបស់គេអញ្ចឹងទេអាការតំណែងតំណងកិច្ចការការទូតនៅក្រៅប្រទេសហ្នឹងណាលោកសំរងស៊ីគឺមានតំណែងតំណងការទូតពិតប្រាកដតែពួកមីចំគួតឈួតបាភ្លើអស់ហ្នឹងទេ អ្នកដែលវា ចង់ប្លន់សង្គ្រោះជាតិយកទៅគ្រប់គ្រងវាចង់វាយបហាសំស៊ីវាចង់កំទេចសំនឹងស៊ីចេញក្រៅទៅណាប្លន់យកទៅទៅមិនរួចពីព្រោះគណៈបកសង្ជាតិគ្រប់គ្រងទៅដោយពលរដ្ឋហើយភាគច្រើនគឺអ្នកគ្រប់គ្រងលោកសំនឹងស៊ីនឹងឯងហើយជួយយើងចង់ផន់សង្គ្រោះជាតិទេយើងចង់យកកូនគេទៅយើងចង់យកផ្ទះគេទៅផាត់ម្ចាស់ផ្ទះគេចេញណាណាគេសុខចិត្តមិនកូនគេមិនមិនមិនតាមវាយទេឧទាហរណ៍ឥឡូវចង់យកសង្គ្រោះជាតិទៅដែលពលរដ្ឋគ្រប់គ្រងជាលោកសំស៊ីជាម្ចាស់ផ្ទះដេញគេចេញហើយអ្នកនៅក្នុងផ្ទះគេមិនសុខចិត្តបាទ អត់សុខចិត្តទេអញ្ចឹងហើយអាភាសាដែលវាវ័យប្រហែល58ទាំងអស់គឺជាភាសាដែលយួនហាណូយវាមកបំបីខ្មែរទៅប៉ុណ្្នឹងឯងយើងឃើញបងបងឃើញគណៈបកស្អីគេខ្ញុំសូវចេះនិយាយបងបងនិយាយភាសាសាមញ្ញគណៈបកណារាណារិតឃើញគេបំបីប្រហែលជម្រាបហើយហ៊ុនសែនគាត់និយាយខ្លួនគាត់គណៈបកស្អីហ្នឹងគាត់កំតិចបានប្រហែលជម្រាបឡើងខ្ទេចអស់ឥឡូវសង្គ្រោះជាតិដែលមានកម្លាំងធំមានកម្លាំងច្រើន អញ្ចឹងយុទ្ធសាស្ត្រយន្តវាបំបែកបន្តទៀតឲ្យគណៈបកណាក៏ដោយឲ្យតែជាគណៈបករកផ្នែកឲ្យមានសន្ទុះខ្លាំងគឺវាបំបែកហ្នឹងហើយណាវាចូលចិត្តយកលុយទិញណាទិញទិញទិញនយោបាយខួអន់អន់អញ្ចឹងណាណាចូលចិត្តយកយកលុយទៅទិញយកលុយទៅជះលើអាមនុស្សណាដែលនឹងយកនយោបាយធ្វើជាអាជីពដោយបាក់មុខខាងគឹមស្កាហ្នឹងឯងអញ្ចឹងទេគឺជាល្បិចរបស់យន្តឲ្យវាបំបែកបំបាក់ហ្នឹងឯងញ៉ាគឺអត់អត់មានរឿងត្រូវបបាក់ផងគាត់ឃើញប៉ុណ្ណឹងដល់កាត់ពួកវាចោលថោកទៀតវាចង់ផលគ្រូជាតិទៅហើយអត់រួចទេ យកតែឈ្មោះទៅប្រកាសខ្ញុំអត់ទៅជាមួយទេណាមានអាចទៅគ្រប់គ្រងឬមេប៉ាអីណាយកនយោបាយធ្វើជាអាជីពលោកសំរងស៊ីធ្វើនយោបាយប្រហែលឆ្នាំពីមិញថា20ឆ្នាំគាត់លះបង់អស់ណាអ្វីអ្វីគឺអស់ហើយផ្ទះសម្បែង business ថាវិការតតខ្លួនអស់ហើយគឹមសខាធ្វើធ្វើនយោបាយតាំងពីក្រោយរហូតដល់មានដោយពួកហ៊ុនសែនណែគិតមើលបាទអាមេរិកទេវីឡាទីយើងវាមិនចង់បោកអាក្រាទេ ប៉ុន្តែអារឿងទាំងអស់ហ្នឹងអាការវាយបហាទាំងអស់ហ្នឹងដោយសារគេមានជំនួយពីហ៊ុនសែនគេបានស្រមសបុតពីហ៊ុនសែនណាបាទហ្នឹងហើយបងប្អូនយើងមានការចូលរួមមតិត្រង់នេះដែលពាក់ព័ន្ធទៅនឹងដែលកូនកឹមលោកកឹមសខាឈ្មោះកឹមមនោវិជាហ្នឹងបងប្អូនបានស្គាល់ហើយបាទដឹងហើយបាទយ៉ាងណាគេគាត់សឿងឈាមគាត់ថាមីចង្រៃហ្នឹងមកសហរដ្ឋអាមេរិកមិនមាននរណាគ្រប់គ្រងវាឲ្យលុយវាទៀតឡើយបាទ បាទវឌ្ឍនាទេពគាត់ថា នៅអាមេរិកគេឲ្យម្នាក់ម្នាក់គឺថាឲ្យម្នាក់ម្នាក់ដាក់លុយ50ដុល្លារផង បាទគាត់ខមមិនហ្នឹងបាទគាត់បាទនេះគាត់ខមមិនតបទៅអ្នកណាទេបាទណាបាទនៅអាមេរិកគេឲ្យម្នាក់ម្នាក់ដាក់លុយ50ដុល្លារផងបាទនឹងគាត់ឆ្លើយតបទៅគេទេបាទបើបោគាត់ថាសំណាងហើយលោកពូសំរងស៊ីគាត់គ្មានរឿងអាស្រូវបើមាននឹងពួកអាអត់ខួរនឹងវាហែកងាប់ហើយ បាទអាស្រ័យអាស្រ័យគាត់ថាឪរបស់វាមក ប្រមូលលុយពីពូមីងនៅក្រៅប្រទេស យក ទៅឲ្យស្រីវាថោកទាបណាស់បាទហ្នឹងហើយអាស្រ័យអាស្រ័យគាត់ដឹង បាទហើយខំប្រមូលលុយទៅណាយកទៅកម្មសខានោះយកទៅធ្វើលបងផ្ទះធ្វើអីអីបាទ អូខេបន្តទៀតខ្ញុំមើលខមមិនបងប្អូនបន្តិចណាបាទហើយរីនដាគីនគាត់ថាពួកអាភ្លើអស់នោះវាគ្មានរឿងអីនិយាយពីលោកសំស៊ីយករឿងស្រោមសបុតមកនិយាយបាទត្រឹមត្រូវបាទទីណាជឿងមកថាស្រោមសម្បត្តិដែលយើងជូនលោកសំរងស៊ីគឺជាកម្លាំងញើសឈាម របស់យើងមិនដូចស្រោមសម្បត្តិរបស់លោកហ៊ុនសែនទេបាទនឹងដូចបងអូនសុភីបានបកស្រាយបាញ់មិញអញ្ចឹងហើយបាទគឺថាស្រោមសម្បត្តិ ថាវិការដែលបងប្អូនហ្នឹងគឺជាកម្លាំងញើសឈាមដែលគាត់ស្រឡាញ់ជាតិជួយជាតិគាត់ជូនលោកប្រធានសំរងស៊ីហ្នឹងដោយដោយការស្ម័គ្រចិត្តទេមិនមែនជាការដែលគាត់ដើរប្រមូលអីអីដោយពួកវាចោតប្រកាន់នឹងទេណាបងប្អូនណាបាទហើយចឹងគឺគាត់បានស្រមស្របសំទុកផងបានស្រមស្របវាអត់មានរឿងអីត្រូវខុសច្បាប់ផងវាអត់មានរឿងត្រូវតែត្រូវយើងមកនិយាយផងបាទ ចាគឹមសខាក៏បានសមសម្បត្តិដូចគ្នាចេញមកក្រៅប្រទេសយើងនិយាយមុនចឹងដូចដូចគ្នាអញ្ចឹងដែលពលរដ្ឋយើងដែលអ្នកគ្រប់គ្រងដែលអ្នកស្រឡាញ់ជាតិនឹងអ្នកកន្លែងសង្កាត់បានគឺគាត់ចូលរួមគ្នាប្រមូលលុយគ្នាឲ្យជាធំជាធំណាអត់មានរឿងមានកំហុសអីផងអត់ទៅតែបន្តិចហើយយកមកនិយាយវាអត់អត់ត្រូវមិនត្រូវយកអញ្ចឹងមកនិយាយដល់គេយកអញ្ចឹងមកនិយាយគេនិយាយពីឪឯដើមប្រមូលលុយឲ្យស្រីថាគេប្រកាសខុសថាគេនឹងមិនទៀតឃើញទេតែនិយាយជន់កែងឯងហ្នឹងបាទអាសំលេងដែលគេអាហ៊ុនសែនថតបានមានអស់ហើយ ណាបានលុយពីអាកាំងទៅលុយចាស់ចាស់ណាយកទៅដឹកបាំងសិនចាំបានលុយទៅហ្នឹងហើយលុយពីអាកាំងទៅលុយចាស់ចាស់គាត់បោកស្រីតែណាលុយចាស់ចាស់ទៅលុយចាស់គេមិនដែរចាយទេស្រុកនេះលុយចាស់គេបញ្ជូនទៅបាំងតែម្ដងគេបញ្ជូនទៅកន្លែងណាបាទស្ទេងគឹមក៏ថាសម្លុតមិនខ្លាចទិញមលក់តែវាស៊ីក្រោមតុកបាទកំសខាមិនបានលក់ទេគឺស៊ីឈ្នួលទេតើបាទណាន់ស៊ីបាទគាត់ខមមិនបាទ បើបោបាទគាត់ខមមិនបើគាត់នៅចិត្តវិញគាត់ផ្ទះទាំងឪទាំងកូនបាទជលសេងឪកូនខ្មែរស្នាជាតិគាត់ថាកម្មសខាលក់ខួរឲ្យយួនហ៊ុនសែនអឺនឹងអស់ផ្លូវដើរហើយបាទហើយនឹងខ្ញុំមើលខមមិនបងប្អូនបន្តិចទៀតបងប្អូនណាហើយ បងប្អូនដែលបានអញ្ជើញផ្ដល់ជាមតិយោបល់នៅក្នុងការផ្សាយនេះខ្ញុំអានខមមិនបងប្អូន យើងទាំងអស់គ្នាបាទមានបងស្រីសុភាពបាទគាត់ស្វាគមន៍ជម្រាបសួរអីបាទអឺបាទមានពួកមួយបាទពួកក្រុមមួយ គេចូលមកបាទចូលមកដែលគឺក្រុមខ្ញុំសូមខ្ញុំសូមឡើងឆ្លើយខមមិនតិចថាបើសិនរកសាមសំរងស៊ីបើមាន ទូតជួបមែននោះអួតងាប់ហើយលោកសំស៊ីមិនចាំគឺជួបទូតទេ ទូតគឺនៅនៅសហការនៅនៅឈរជើងនៅស្រុកខ្មែរហើយនៅក្រៅប្រទេសមិនមែនទូតទេ នៅក្រៅប្រទេសនៅក្រៅប្រទេសនៅសហរដ្ឋអាមេរិកគេមិនមែនជួបទូតទេជួបទូតសានទូតទៅជួបលោកគឹមសុខានៅក្រៅនៅក្នុងនៅក្នុងនៅក្នុងក្នុងប្រទេសតែលោកគឹមសុខសំស៊ីគឺគាត់ទៅតំណាងរាជសហរដ្ឋអាមេរិកឬក៏នៅសហភាពអឺរ៉ុបតែម្ដងហ្នឹងមិនមែនជាទូតទេណាទូតផ្សេងណាស្គាល់យល់ពួកទូតអត់បាទហ្នឹងហើយ នឹងហើយដែលនិយាយនេះនឹងមកពួកវាថាការដែលរំលាយគណៈបកសង្គ្រោះជាតិ4ឆ្នាំហើយអីអីហ្នឹងគឺថាលោកសំរងស៊ីអត់បានជួបបរទេសជួបអីអីហ្នឹងគឺវាវាចេះតែនិយាយទេតាមពិតយើងដឹងហើយគឺថាគេគ្រប់គ្រងបាទមានតែកិច្ចការខ្លះមានតែកិច្ចការខ្លះគាត់ទៅជួបកន្លែងណាក៏ដោយយើងមិនបាច់និយាយប្រាប់គឺជាកិច្ចការសម្ងាត់គេមិនត្រូវការឲ្យនិយាយទេហ្នឹងវាមានមែនណាគឺការសម្ងាត់ហ្នឹងហើយយ៉ា គឺព្រោះអាកិច្ចការនយោបាយទាំងអស់គេមិនដែលមកប្រាប់យើងទាំងអស់ទាំងអស់ទេយុទ្ធសាស្ត្រសូម្បីអាជួនរាល់ថ្ងៃហ្នឹងវាវាវាវាយុទ្ធសាស្ត្រវាបំបែកបាក់សម្រាប់ខ្មែរវាដែរវាប្រាប់ថាវាជាយួនមកលេបទឹកដីខ្មែរមកសម្រាប់ខ្មែរអត់អត់ទេរាល់ថ្ងៃ20មកតាំងពី79មកវាកុហករហូតវាកុហកវាបោកប្រាស់រហូតសួរដែរប្រាប់ខ្មែរត្រង់ឯងអត់ទេជាយុទ្ធសាស្ត្ររបស់វាហើយសូម្បីពួកអា CP ក៏មានរឿងក៏វាដែរវាប្រាប់អត់វាអត់ប្រាប់ទេចឹងគណៈបកសង្គ្រោះជាតិដូចគ្នាចឹងគេមិនបាច់ចាំមកចេញជំទាវប្រាប់អស់អស់យុទ្ធសាស្ត្ររបស់គេជាកិច្ចការរបស់គេយ៉ា បាទមានអាអាសអាសពូចបាទមានអាសពូចចូលមកមើលដែរអាសពូចមីដាដាអាសពូចអាសពូចវាលេងប្រពន្ធវាដាច់នៅបងរតនាទៅតាក់ទងប្រពន្ធវាមិនវាលេងដាច់នៅប្រពន្ធវាលេងក្បាលវាឬសូប្រពន្ធវាលេងក្បាលវាលេងលេងក្បាលវាព្រោះវាទៅថ្លាក់ទៅថ្លែអានឹងពាលីអាវ៉ាសែនឹងវាមានស្អីវាអាសពូចមីដាដាហ្នឹងអាពូចឯងលេងឯងលេងប្រពន្ធឯងនេះអញទិញក្បាលឯងមិនជួយស្បែកជើងអញអញកំពុងខ្វះមនុស្សមើលជួយស្បែកជើងអញហ្នឹង អាសពូចអើយអាសពូចឲ្យខំហ្នឹងឲ្យបានស្អីអាគេឲ្យប្រមាណហ្នឹងទៅតែផឹកស៊ីជាមួយតាសានមន្ទឿនហ្នឹងគ្មានបានស្អីទេអាសពូចវាគ្មានផ្ទះគ្មានហាងមកហើយហ្នឹងមានផ្ទះមានសបែងអីទេអានេះដូចជាយល់សូថាលឺលឺម៉ៃបែងនិយាយថាហ្នឹងដឹកប្រពន្ធវាលក់ខ្លួនផងឯងលក់ខ្លួនបានលុយនិយាយធ្វើមុខលេងលេងលេងលេងមុខដើមហើយមុខទៅអីណាកាត់អារ៉ុបតិចកាត់អីទេហ្នឹងងាប់អញមុខខ្មែរអ្នកសិលបៈខ្មែរទៅធ្វើមុខដោយអារ៉ុបហើយមានអារម្មណ៍មិនដែរ អញ្ចឹងបានប្រពន្ធឯងលេងក្បាលឯងហ្នឹងចាបាទឥឡូវហ្នឹងពួកមានពួកគណៈបច្ចជនពួកអីហ្នឹងមួយចំនួនមកពួកក្រៅនេះមួយគេចូលមកខ្លះខ្លះហើយបាទពួកពួកវាអឺបាទពួកហ្នឹងចូលមកអញ្ចឹងពួកមកចូលមកស្រួលបាញ់ទៀតខ្ញុំចង់បាញ់ពួកហ្នឹងជាងបាញ់ចំបាញ់បាច់ចាំបាញ់វាបាញ់ចំមេវាមកផ្លោងដាក់មេវាចំកាយផ្លោងចំកាយមេវាហ្មងបាទ ពួកអាសពូចពួកអីហ្នឹងបើបញ្ចូលមកពួកអាសពូចបាទមានស្អីទៀតអាហ្នឹងឥឡូវវាមកខមមិនមកវាហៅខ្ញុំសើប្អូនឯណាហើយបងអញវិញកាសពូចហើយក្មេងក្មេងគាត់អស់បល័យពីក្បាលទេអាសពូចអឺបងឯងបងឯងប្អូនបើសារវានឹងវានឹងវាប្អូនតែវាកចាស់តែបងឯងចាស់តែបងឯងក្មេងយល់អត់យ៉ាបាទ សូមហៅឈ្មោះវាឲ្យចំផងបាទវាឈ្មោះសពូនមីដាដាឈ្មោះវានោះសពដាដារៀងដាច់ចៃវឌ្ឍនាទេមិនគាត់ថាហៅឈ្មោះវាឲ្យចំផងឈ្មោះវាឈ្មោះសពូនមីដាដាបងប្អូនហៅវាយ៉ាងម៉េចបាទអានឹងវាជាវាជាកំអែលរបស់ពួក CVP ទេវាដើរស៊ីតាកែលកែលរបស់គេនឹងគេនេះកាកសំណល់ទេបាទពួកពួកក្រៅសង្គមទេអាពួកសពូចអីអីហ្នឹងបាទ លោកបងឆៅគាត់ថាចេះបើគឹមសុខា ជាអ្នកនយោជាអ្នកស្នេហាជាតិពិតប្រកបមិនមែនគេគម្រាមកំហែងបន្តិចបន្តួចខ្លាចក្រែងមិនហ៊ាន ជាមួយគេផងហ្នឹងហ្នឹងឲ្យត្រឹមត្រូវគាត់មានអ្នកស្នេហាជាតិណាអ្វីដែលភាសាគាត់និយាយគាត់កុហកពលរដ្ឋបោកប្រាស់ពលរដ្ឋហ្នឹងណាលក់មិនទិញសម្លុតមិនខ្លាចលក់មិនទិញតែបិទមានស្អីណាខំប្រាប់ពលរដ្ឋអហិង្សាអហិង្សារករំលោះស្រាយចាញ់បោកពលគឹមសុខាហើយ ពួកអីយុទ្ធសាស្ត្រអាហ៊ុនសែន8បំផាក់ហ្នឹងគឺទៅឲ្យគឹមស្ខាតនៅឲ្យស្ងៀមទុកឲ្យកញ្ចក់អាចែមវាយបហាកំតិចអ្នកនៅក្រៅប្រទេសសង្ស៊ីនឹងឯងហ្នឹងយុទ្ធសាស្ត្ររបស់គេណាប៉ុន្តែយើងមាននៅរាល់ថ្ងៃគឹមគណៈបង្គសៀតហាមគេបាញ់ផ្លោងរាល់ថ្ងៃហ្នឹងគឹមសខាពួកខ្ញុំអត់ចង់បានអ្នកនយោបាយថោកទាបលក់ក្បាលអញ្ចឹងហ្នឹងហើយយើងអត់ចង់ឲ្យអ្នកនយោបាយណាយកនយោបាយធ្វើអាជីពបោកប្រាស់យើងតទៀតទេយើងអត់ចង់បានមេដឹកនាំរបៀបគឹមសខាទេ យើងចង់បានមេដឹកនាំក្លាហានពិតប្រាកដពួកអាហ្នឹងណាថាវាវាយប្រហារសាមស៊ីស្អីបន្តិចរត់អីបន្តិចរត់ណាមានតែគឹមសាខាទេតស៊ូលះបងផ្្លាយហើយនៅក្នុងគុកតាមពិតលះបងគុកអីដេកស្រួលស៊ីស្រួលដើរមកសេរីហ្នឹងសំបីតែនិយាយមាននិយាយហ្នឹងខ្លៃណាដែលស្នេហាកន្លះខ្លៃណាដែលក្លាហានមនុស្សដែលក្លាហានណាទោះជាគេឲ្យស្ងៀមក្រោយអត់ត្រូវនៅស្ងៀមគឺត្រូវតែចេញមកតវ៉ាត្រូវតែនិយាយហ៊ាននិយាយហីមិនគេឲ្យគួយគួយគេឲ្យសោសោគេឲ្យធ្វើនឹងធ្វើអីអត់ទេ ហ្នឹងខ្ញុំឃើញលោកកឹមសុខាអត់មានភាពស្ក្លាហានមកបន្តិចហើយធ្វើនយោបាយតាមរបៀបពូហ៊ុនសែនចឹងសំស៊ីនៅក្រៅប្រទេសតែគាត់ចេញភាសានយោបាយគាត់មកមានធម្មតាយុទ្ធសាស្ត្រនយោបាយតែមានល្អតែមានមិនល្អអាក្រក់តែមាន ធ្ងន់តែមានស្រាលអីចឹងណាហ្នឹងហើយតែមានឯងព្រោះអីប្រជាធិបតេយ្យប្រជាធិបតេយ្យអត់មានថា គេរិះគន់វាយប្រហារស្អីអូកុំថាញកុំធ្វើអញ្ចឹងកុំនិយាយអញ្ចឹងខ្លាចហ៊ុនសែនចាប់អ្នកស្រុកខ្មែរដាក់គុកអីស្អីណាគេចាប់អ្នកស្រុកខ្មែរដាក់គុកមកចោលលោកសំរងស៊ីដោយសារលោកសំស៊ីនិយាយអញ្ចឹងចេះចេះចេះអញ្ចឹងគាត់ថាយើងធ្វើតាមហ៊ុនសែនមិនលះណាគេទៅចូលមកហ៊ុនសែនហ្មងទៅពួកឯងលោកសំស៊ីក៏ជាគណៈបកមួយ ដែលជាគណៈបកតែគាត់មានសិទ្ធិនិយាយ ហើយគាត់និយាយអ្វីក៏ដោយគឺជារឿងរបស់គាត់ព្រោះគាត់មានសិទ្ធិនិយាយចុះមកហាមគាត់មិនឲ្យនិយាយកុំឲ្យនិយាយចេះកុំឲ្យនិយាយចុះដល់ពេលគេចាប់គេចាប់លោកសាពលរដ្ឋក្នុងប្រទេសក្នុងប្រទេសដាក់គុកមកចោលលោកសាមស៊ីអាអ្នកចាប់ពីមិនចោលមកចោលអ្នកនៅនិយាយក្រៅប្រទេសហើយវាអត់យល់ពីប្រជាធិបតេយ្យទេប្រជាធិបតេយ្យគេនិយាយរិះគន់យ៉ាងម៉េចវាអត់យល់ពួកអាចចង់ជេរខ្ញុំទៅក្តៅចង់ក្តៅវាហួហើយពេកនេះបាទហើយសាច់ប្រុសគាត់ថាអាសពូនមីដាដានឹងអាអូនសំពោចគេឈប់ឲ្យច្រៀងហើយ អស់លុយខំលុញពងអាកលាំងបាំងបាទឥឡូវជាប់ឈ្មោះអាមេអាកលាំងបាំងមួយឲ្យបានពៀនថ្ងៃមុនពៀនកលាំងបាំងគឺបីសាច់ប្រុសអ្នកដាក់ងាឲ្យបាទអាចអាពៀននោះគឺពៀនកលាំងបាំងគឺបីសាច់ប្រុសគាត់ជាអ្នកដាក់ពៀនឲ្យបងខ្ញុំសូមកាត់នេះគាត់សុជាសុជាដឹងគាត់ថាគុំនិយាយអញ្ចឹងអ្នកនយោអ្នកនិយាយអញ្ចឹងខុសហើយហើយគាត់ គាត់ក៏មានផលវិបាករបស់គាត់ដែរគាត់នៅក្នុងក្រឡាក្នុងដឹកដំបែអាកន្លែងហ្នឹងហើយដែលភាសាគាត់ថាសម្រុតមិនខ្លាចជួបមិនទិញសម្រុតខ្លាចអាហ្នឹងវាមិនមែនជាការពិតបើសិនជាគាត់ជាអ្នកខ្នាហានពិតប្រកបគាត់គាត់ ត្រូវតែហ៊ាននិយាយត្រូវតែហ៊ានលះបង់ហើយមិនត្រូវនៅស្គៀមទេបាទគាត់អ្នកនយោបាយកន្លែងណាក៏ពិបាកយើងពិបាកទាំងអស់គ្នាមិនមែនពិបាកថាគឹមសិក្ខាគណៈបកសង្គ្រាមពិបាកទាំងអស់គ្នាទាំងនៅក្នុងនិងក្រៅទៅជាពិសេសអ្នកដែលរត់ទៅប្រទេសថៃហ្នឹង រត់ពីណាត់កណៃទៅដល់ថៃហើយអត់មានផ្ទះសំបែងនៅអត់មានការងារធ្វើអាពួកអាហ៊ុនសែនក៏តាមរករឿងពួកអាថៃក៏តាមរករឿងតែគ្នាពិបាកក្នុងការរស់នៅមិនគំថាគាត់ពិបាកផងជួយគំសិក្ខានឹងអីពិបាករឿងអីឃើញយើងជាមេគណៈបកហើយបើយើងជាមេគណៈបកហើយស្រាប់យើងទៅនាំពលរដ្ឋខ្លាចនៅស្ងៀមខ្លាចបើខ្លាចខ្លាចមិនសឹកក៏ខ្លាចមិនហ៊ានធ្វើអ្វីឲ្យគាត់លាលែងចេញពីសង្គមជាតិទៅឈប់ធ្វើណាឬក៏ផ្ទេផ្ទេផ្ទេប្រធានឲ្យលោកសាំងស៊ីវិញមកបើគាត់ខ្លាចមិនហ៊ាននិយាយអ្វីអីបើយើងខ្លាចអត់ហ៊ាននិយាយ ផ្ទេរឲ្យលោកសាមស៊ីវិញដែលគេមិនខ្លាចគេធ្វើដឹកប្រធានដឹកនាំបន្តទៅទៀតអ្នកមិនខ្លួនឯងខ្លាចហើយដើរប្រាប់ពលរដ្ឋកុំឲ្យមាត់កុំឲ្យមាត់កុំឲ្យមាត់ហើយអត់មានធ្វើអីកើតអាប្រធានអត់ផ្ទេរមកឲ្យហើយអត់ធ្វើអីទៀតហើយអង្គុយតែចាំវាយប្រហារគេអង្គុយចាំតែចាប់កំហុសគេអ្នកធ្វើហ្នឹងទៅបើយើងជាអ្នកស្នេហាជាតិយើងអ្នកក្លាហានអត់ណាស់គឺយើងត្រូវតែហ៊ាននិយាយសួរទោះជាមួយជំហានស្លាប់ទោះជាមួយម៉ាត់ស្លាប់ក៏ត្រូវហ៊ាននិយាយដែរដល់លោករុំឈុនគាត់និយាយតែមិនខ្លះ គេចាប់គាត់យកដាក់ជូនទូនគាត់ស្រែកងើបឡើងតស៊ូឡើងផ្នែកទេគេចាប់គាត់ឃើញគាត់ឆ្លៀតស្រែកទៀតរកក្រុមជនឃើញទេសិលកម្មសកម្មមានធ្វើធ្វើខ្លះនិយាយអ្វីខ្លះមានតែនិយាយចេញមកបំបាក់ទឹកចិត្តអ្នកគ្រប់ត្រនិយាយចេញមកបំបីបំបាក់សម្លេងខ្មែរតែម្ដងហើយអ្នកណាដែលមិនបបាក់ពេលបាក់ទាំងអស់តែគ្នាហ្នឹងណាកុំយកអាពាក្យបបាក់គេគម្រាមកំហែងចេះគេចេះធ្វើចេះធ្វើអីមិនកើតធ្វើអីមិនកើត អានឹងគឺសិទ្ធិជាការយកលេសបើយើងធ្វើយើងធ្វើបានដូចតែគ្នាហ្នឹងឯងបើយើងហ៊ានលះបង់យើងធ្វើបានដូចតែគ្នាហ្នឹងឯងយ៉ាមកពីគាត់មិនធ្វើគាត់ធ្វើតាមចិត្តសាស្ត្រហ៊ុនសែនគាត់មិនមែនធ្វើតាមចិត្តសាស្ត្រសង្គ្រោះជាតិយ៉ាបាទអរគុណបងប្អូនសុភីបានបកស្រាយហើយហ្នឹងហើយយើងពេលវេលាក៏1ម៉ោងជិតកន្លះហើយហើយយើងបន្តរំខានដល់ឯង អីទេបងចង់ប្រតិកម្មទៅនឹងបណ្ឌិតក្រមស្រងសូនរោនឹងតិចដែលវាលើកឡើងរឿងជួនយ៉ាសិតរឿងអីហ្នឹងដែលវាចោតប្រកាន់ហ្នឹងវាបាទចោតប្រកាន់បាទហើយវានៅប្រជាធិបតេយ្យប្រទេសប្រជាធិបតេយ្យដែរហើយវាទៅចោតទៅលៀបពណ៌វាថាទៅលោកសំរងស៊ីទៅជាឈុនយ៉ាសិតអីឧទាមអីអីណាអញ្ចឹងណាចង់ ជំរាបជូនដល់បងប្អូនយើងប្រាប់បងប្អូនយើងឲ្យបានដឹងពីទង្វើរបស់សូណារ៉ូហេតុអីបានជាខំចោតខំលៀបពណ៌ទៅលើលោកប្រធានសមរងស៊ីហើយវាខំធ្វើនឹងដើម្បីអីទិសដៅរបស់វានឹងគឺរឿងដែលវាធ្វើដើម្បីក្រមហ៊ុនម៉ាណែតនឹងហើយដើម្បីឲ្យរដ្ឋាភិបាលអាណាគតនយោបាយរដ្ឋមន្ត្រីហ៊ុនម៉ាណែតនឹងវាទៅដោយរលូនវាខំបំបាក់ប្រជាប្រិយភាពរបស់លោកប្រធានសមរងស៊ីនឹងដែលវាចោត ជាឧទាមជាស្អីជាជនយ៉ាសិតអីអនាគតជាឧទាមនោះរបៀប ISIS ហ្នឹងមែនបងអាឧទាមហ្នឹងរបៀបពួក ISIS ហ្នឹងមែនបាទឧទាមហ្នឹងគឺថាមានកងកម្លាំងប្រដាប់អាវុធមានអីហើយលោកសំរងស៊ីមានកងកម្លាំងប្រដាប់អាវុធមកពីណាណាដែលគាត់ធ្វើសកម្មភាពនយោបាយរាល់ថ្ងៃហ្នឹងគឺធ្វើនៅលើការទូតកិច្ចការការទូតហើយការងារបោះឆ្នោតដើម្បីប្រជាធិបតេយ្យគាត់តែមានកំភ្លើងមានកងកម្លាំងប្រដាប់អាវុធមកពីណាបាទដែលវាចោតប្រកាន់ទាំងអស់ហ្នឹងវាវាវា បាទទាំងងងើបែបហ្នឹងបាទហើយយើងមើលមើលឥឡូវឧទាមឧទាមតើតមានកងកម្លាំងបដាអាវុធមានស្អីមានអីរចនាសម្ព័ន្ធមានស្អីស្អីអីអីធ្វើកិច្ចការងារដើម្បីព្រួលរំរដ្ឋាភិបាលអត់ទេគណៈបកសង្គ្រោះជាតិគឺធ្វើកិច្ចការងារលើលើឆាកជាតិអន្តរជាតិគឺពាក់ព័ន្ធទៅនឹងការងារការទូតកិច្ចការងារការទូតហើយយើងយើងយើងសួរទៅលោកសូណារ៉ូវិញចេះបើចោតថាលោកសំស៊ីជាពួកឧទាមសួរឲ្យគាត់យកផោះតាងចេញមក បាទអើគាត់យកផោះតាំងចេញមកបាទហើយច្រងត្រង់ទៅដែលសូណារ៉ូនឹងនិយាយបើកផ្លូវឈាមហ្នឹងអាហ្នឹងវាមិនជាបាទអត់ទេបងឲ្យគាត់ស្រុកសូណារ៉ូនឹងយកផោះតាំងចេញមកហើយថាបើសិនជារុស្ស៊ីជាពួកឧទាមឧទាមមានបលិសមានមានអាវុធអីចឹងហើយមានអាវុធអាវុធហ្នឹងមានបរទេសនៅពីក្រោយឯងអញ្ចឹងឲ្យគាត់រកផោះតាំងឃើញហើយសួរថាបរទេសណាដែលគេសុកចិត្តណាសុកចិត្តជួយលោកសាមស៊ីអស់ថវិកាគេហើយខុសច្បាប់ទៀតបាទ ខុសច្បាប់ហ្នឹងខុសច្បាប់តែមានបរទេសណាជួយពីក្រោយពួកឯងប្រទេសយើងគឺជាប្រទេសដែលជ្រើសរើសមេដឹកនាំតាមសន្តិវិធីបោះឆ្នោតគណៈបកមែនទេចូលរួមបោះឆ្នោតតាមសន្តិវិធីហើយលោកសំរងស៊ីក៏គាត់តវ៉ានឹងអន្តរជាតិអន្តរជាតិហ្នឹងដើម្បីឲ្យដោះលែងលោកគឹមសខាដើម្បីឲ្យគណៈបកសម្ជាតិចូលត្រឡប់ទៅវិញចូលរួមបោះឆ្នោតតាមសេរីយុត្តិធម៌បរទេសគេធ្វើកិច្ចការជាមួយគាត់ហ្នឹងគឺអញ្ចឹងហើយបើសិនជាចោទថាលោកសំស៊ីជាមេអង្គធៀម តើអ្នកណាគេនៅពីក្រោយលោកសំស៊ីអ្នកណាគេហ៊ានចំណាយលួយបង្កើតទ័ពឲ្យអាវុធអីសក់យ៉ាងឲ្យលោកសូណារ៉ូហ្នឹងរកផោះតាំងមកមុននឹងនិយាយបាទបាទរកផោះតាំងមកឲ្យច្បាស់លាស់មកកុំនិយាយហ្នឹងឯងកុំចេះតែដើរចោតអីអីណាអឺអីឈុនយ៉ាសិតឈុនអីណាយីចោះទៅត្រង់ហ៊ុនសែនរាល់ថ្ងៃហ៊ុនសែនហ្នឹងវាធ្វើយ៉ាងម៉េចវាយ៉ាងម៉េចបាទមិនមិនមិននិយាយពីរឿងហ៊ុនសែនបាទហើយរឿងការងារ ជាច្រើនរបស់ហ៊ុនសែនវាអត់បាន លើកឡើងមកនិយាយឲ្យប្រតិកម្មអីទេវាគឺថាមួយម៉ាត់ណាមក គឺរឿងសំរងស៊ីសំរងស៊ីឲ្យតែវាចូល Cambodia Daily ហ្នឹងគឺទាំងអស់បាទទាំងអស់បាទហ្នឹងរឿងសូនសូនរ៉ូបងប្អូនណាបាទដែលវាចោតប្រកាន់ហ្នឹងបាទហើយខ្ញុំក៏មែនមែនតែលោកសូនរ៉ូហ្នឹងម្នាក់ឯងទេបងក្រុមគេហ្នឹងមកក្រុមហ្នឹងឯងមកក្រុមគេហ្នឹងឯង គេប្រដាក់គេគេគេអីគេប្រដាក់គ្នាគេប្រដាក់គ្នាវាយប្រហា គេប្រដាក់គ្នាវាយប្រហាយ៉ាបាទនឹងបងអូនសុភីមានអីបន្ថែមទៀតចំពោះផ្សេងផ្សេងបាទហ្នឹងហើយចំពោះខ្ញុំវិញរឿងអ្វីដូចខ្ញុំបានជម្រាបមុនអញ្ចឹងរឿងដែលលោកសុនតរោគាត់ថាលោកសំស៊ីជាមេឧទាមអីសបែបទាំងអស់ហ្នឹងមានតែពួកកុម្មុយនីសគាត់ចូលចិត្តចោតកុម្មុយនីសគឺវាចូលចិត្តចោត ចោតហើយយកជាផោះតាំងបង្កើតផោះតាំងហើយគឺចាប់ដាក់គុកតែម្ដងកុំនេះវាធ្វើអញ្ចឹងឯងតែប្រទេសខ្មែរយើងគឺជាប្រទេសដែលប្រកាន់ជាតិបតៃអញ្ចឹងទេអ្វីដែលគាត់ក៏ត្រូវប្រមូលផោះតាំងមកហើយប្រាប់លោកសូនរោម្ដងទៀតបើសិនជាលោកសំនឹងស៊ីជាមេឧទាមែនគឺអត់មានបរទេសណាធ្វើកិច្ចការជាមួយគាត់ទេអត់មានតំណែងតំណងគាត់ធ្វើកិច្ចការជាមួយតួគាត់ទេកិច្ចការការទូទាំងអស់ហ្នឹងណាព្រោះអីវាខុសច្បាប់ហ្នឹងហើយ ហើយបើសិនជាលោកសំរងស៊ីជាមេឧទាមែនណាអត់មានទុកឲ្យហ៊ុនសែន24ម៉ោងហ្នឹងតាំងខ្ញុំឲ្យខ្ញុំកាន់កំភ្លើងកាន់កម្បិតកាន់បតៃខ្ញុំមូលចៅខ្ញុំទៅដែរទៅកាត់ទឹកទឹកដេញកាត់ហ្មងណាអត់មានទុកទេយ៉ាបើសិនជាបើសិនជាមានបើសិនជាមានចឹងហ្នឹងខ្ញុំជឿថាពលរដ្ឋខ្មែរជាច្រើនចូលរួមឧទាហរណ៍បើសិនជាមានមែនខ្ញុំជឿថាកលតិសៈនេះពលរដ្ឋខ្មែរក៏សុខចិត្តលះបង់ហើយតែដោយសារប្រទេសយើងគេជ្រើសរើសមេដឹកនាំតាមសន្តិវិធីតាមសិលឹកឆ្នោតអញ្ចឹងទេគេធ្វើកិច្ចការការទូតនឹងរបៀបជាណាតាមតាមតាមណា តាមប្រជាធិបតេយ្យគេអត់មានយកអំពើហិង្សាទៅធ្វើទេព្រោះអ្នកណាតែហ៊ានបង្កើតអំពើហិង្សាគឺខុសច្បាប់ហើយអញ្ចឹងបានឲ្យហ៊ុនសែនខំបង្កើតពាក្យនឹងមកដើម្បីដើម្បីឲ្យពួកយើងខុសច្បាប់ដើម្បីឲ្យឲ្យឲ្យឲ្យឲ្យគេថាធ្វើយ៉ាងម៉េចក៏ដោយឲ្យយើងខុសគេចោទដើម្បីឲ្យយើងខុសហើយយើងចោទទេចោទទៅយើងមិនទឹកខ្វល់អីពួកចោទថាអូទៀនគេតែពីបបោមាត់ពួកនឹងចង់ចាប់កំហុសយើងនឹងវាអត់មានរឿងអ្វីត្រូវចោទអត់មានរឿងអ្វីទៅថាគេទៅចោទគេថាថាទៅបាទញ៉ា អរគុណខ្ញុំអានខមមិនបងប្អូនយើងមួយទៀតហើយនឹងធ្វើការបិទបញ្ចប់ផ្សាយគឺ Richard Lion គាត់ថាកម្មសខាជាអ្នកស្រុកទុលដែនយួនវាមានជាតិឈាមយួនដូច្នេះហើយកម្មសខាបានហ៊ុនសែនទិញក្បាលចំនួន50លានដុល្លារអាមេរិកហើយកម្មសខាបិទមាត់ឈឹងកម្មសខាបោកប្រាស់រាជខ្មែរអ្នកគ្រប់គ្រងសង្គ្រោះជាតិបាទអ្នកស្នេហាជាតិដូច្នេះរាជខ្មែរឈប់ជឿជាក់លើកម្មសខាតទៅទៀត ទៅបាទចប់ហើយកម្មសខាអើយលាក់បាទគឺនេះជា comment របស់ Richard Lion ដែលគាត់បានចូលមក comment នៅទីនេះបាទបាទហ្នឹងហើយអាសពូចទុកឲ្យបីសាច់ប្រុសគាត់តវ៉ាទៅអាសពូចវាអត់តម្លៃនៅក្នុង ការតវ៉ាជាមួយវាទេព្រោះវាមិនមកខមមិនតវ៉ាអីទេអាហ្នឹងយើងមិនតវ៉ាវាទេបាទអាសពូចបាទហ្នឹងហើយបងអូនសុភី បងខ្ញុំសុំតាប់ខំនេះមួយសិនអេអេសុភ័ណ្ឌសុភ័ណ្ឌមីដាដាសុភ័ណ្ឌមីដាអូសូនារោនិយាយត្រូវអូហែងមានល្ងងខ្លៅហែងមិនចេះហែងចេះតែដឹងសពុតប្រពន្ធហែងហែងមិនចេះតែរឿងនយោបាយហ្នឹងហែងហែងបាញ់ឆ្លើយមួយហែងស្មានអ្នកផ្សេងមែនកំពុងកំពុងមួយសានមិនធឿនកំពុងឯងមិនយល់នយោបាយស៊ីជម្រើហ្នឹងឯងយល់តាកំប៉ុងបៀកំប៉ុងស្រាឯងយល់តាដឹកប្រពន្ធឯងទៅលកឡាំធនហ្នឹងហ្នឹងឯងទៅលក់ខ្លួនទៅប៉ុណ្ណឹងឯងយល់ទៅប៉ុណ្ណឹងឯង នេះនយោបាយរយៈជ្រៅហើយជ្រៅហើយអត់យល់ទេឯងយល់តែនយោបាយរយៈរយៈណាឯងយល់យុទ្ធសាស្ត្រតាអាយុនអាយុនវាមកបំភ្លៃបំផន់ការពិតហ្នឹងឯងឯងយល់ទេមិនមកឆ្លងឆ្លើយពួកអញអញហ្នឹងឯងអាសពូនមីតាឡាអាសម្ពោចមីតាឡាណាកលាំងបាំងណាកលាំងបាំង អូខេឥឡូវនឹងហ្នឹងហើយបើតែខ្ញុំចុងក្រោយគាត់ថាខ្ញុំចង់ផ្ញើសារទៅដល់បងប្អូនយើងនៅខាង Pennsylvania នៅសហរដ្ឋអាមេរិកជាពិសេសគណៈបកសង្គ្រោះជាតិនៅសហរដ្ឋអាមេរិកទាំងអស់ណាដែលមានក្រុមមួយដែលគេថាមានគណៈបកសង្គ្រោះជាតិស្អី USAA ហ្នឹងអានឹងចង់បញ្ជាក់បងប្អូនថាអត់មានទេអានឹងគឺគេបិទចប់បញ្ចប់តាំងពីឆ្នាំ2018ម្លេះបាទអឺបាទគឺ គណៈបកសង្គ្រោះជាតិ USA ហ្នឹងណាបាទគេបានច្បាច់បញ្ចូលគ្នាអស់ហើយគឺនៅតែពួកក្រុមមួយចំនួនមួយក្តាប់តូចហ្នឹងទេបាទអញ្ចឹងគឺមានតែគណៈបកសង្គ្រោះជាតិអាមេរិកមួយទេបាទនៅសហរដ្ឋអាមេរិកនេះបាទដែលមានលោកអង្រដ្ឋីនិងលោកជាកំលីជាប្រធាននិងអនុប្រធានបាទហើយយើងមានសាខាគណៈបកសង្គ្រោះជាតិនៅអាមេរិកទាំងអស់មាន46សាខានៅនៅលើ50សាខាគណៈបកសង្គ្រោះជាតិយើងមាន46 សាខាគណៈបកសង្គ្រោះជាតិអាមេរិកបាទហើយយើងកំពុងធ្វើកិច្ចការងារយ៉ាងសកម្មបាទយើងដំណើរការយ៉ាងរលូនហើយយើងអត់នេះទេអញ្ចឹងសូមពៀវនេះដល់បងប្អូនដែលគ្រប់គ្រងគណៈបកសង្គ្រោះជាតិនៅសហរដ្ឋអាមេរិកទាំងអស់បន្តកិច្ចការងារធ្វើការងារទៅតាមសាខារបស់យើងហើយតំណាក់តំណងមកហើយនៅខាង Pennsylvania នៅ New Jersey បើសិនជាបងប្អូនចង់ចូលរួមនៅក្នុងកិច្ចការងារនយោបាយសង្គមសូមតំណាក់តំណងមកខ្ញុំមកបាទខាងនៅ Pennsylvania និងនៅ New Jersey បាទអានោះខ្ញុំទទួល ហើយខ្ញុំនឹងនេះទាំងអស់រៀបចំ ដើម្បីបងប្អូនបានចូលរួម នៅក្នុង ការដែលធ្វើការជួនកាលឥឡូវហ្នឹងអ្នករកក្បាលម៉ាស៊ីនអត់បានទេគាត់ចង់ចូលរួមធ្វើកិច្ចការងារសង្គ្រោះជាតិហ្នឹងណាបាទអញ្ចឹងគាត់អត់ដឹងអត់មានរមមេរមមានមានមេកោយថាមានតែក្បាលអត់មានតែខ្លួនអត់ក្បាលណានិយាយចឹងទៅគឺថាសូមអំពាវនាវមកបងពួកគាត់ស្រឡាញ់ជាតិស្រឡាញ់សង្គ្រោះជាតិច្រើនណាបាទអញ្ចឹងសូមបងប្អូន តំណាក់តំណងមកមកចូលធ្វើកិច្ចការងារគណៈបកសង្គ្រោះជាតិបាទជាមួយនឹងខ្ញុំបាទខ្ញុំនឹងដឹកនាំនៅក្នុងការធ្វើកិច្ចការងារនៅគណៈបកសង្គ្រោះជាតិនៅរដ្ឋ New Jersey និងនៅ Pennsylvania បាទនឹងខ្ញុំជម្រាបជូនដល់បងប្អូនអញ្ចឹងណាបាទបាទតែខ្ញុំក៏ក៏សូមទៅអំពាវនាវដល់បងប្អូនយើងទូទាំងពិភពលោកហ្នឹងហើយសូមឲ្យបងប្អូនចូលរួមទាំងអស់គ្នាហ្នឹងហើយកន្លែងណាដែលមានខ្មែរយើងច្រើនគឺយើង យើងចំណាក់ស្រុកគឺយើងនៅតែស្រឡាញ់ប្រទេសយើងនៅតែអាណិតពលរដ្ឋយើងបើសិនយើងដូរមេដឹកនាំហ៊ុនសែនបានយើងនៅក្រៅប្រទេសយើងអត់មានសមត្ថភាពជួយបងប្អូនខ្មែរទេព្រោះគាត់ក្រណាស់គាត់ក្រណាស់គាត់ត្រូវការជំនួយពីពួកយើងណាគាត់ត្រូវការជំនួយពីយើងហើយយើងមិនមែនជាកតាបកិច្ចយើងដែលមើលថែទាំគាត់ទេគឺរដ្ឋាភិបាលហ៊ុនសែនដែលត្រូវមើលថែទាំពលរដ្ឋខ្មែរប៉ុន្តែគេអត់ល្វីអត់រវល់អត់ខ្វល់អញ្ចឹងទេអាអាកិច្ចការហ្នឹងគឺធ្លាក់មកដល់យើងទាំងអស់គ្នាទោះយើងចង់មិនចង់ក៏ដោយ ការអាណិតអាសូររបស់យើងតិចក្តីច្រើនក្តីចេះតែជួយណាចេះជួយប៉ុន្តែវាច្រើនពេកយើង ជួយអត់អស់វាច្រើនពេកណាយ៉ាងណាអញ្ចឹងហើយសូមសូមឲ្យបងប្អូននៅក្រៅប្រទេសហ្នឹងគឺសូមសហការគ្នាយើងជួយគណៈបកយើងឲ្យឈ្នះសិនពេលណាយើងជួយគណៈបកឈ្នះយើងដូរមេដឹកនាំគឺយើងអាចអ្នកមេដឹកនាំហ្នឹងគឺអាចជួយបងប្អូនក្រីក្រក្នុងស្រុកខ្មែរបានហើយ តែបើយើងដូមេននឹងដល់អត់ទាន់ទេយើងក្រៅប្រទេសក៏អត់អាចជួយខ្មែរអ្នកក្រីក្របានដែរអញ្ចឹងហើយសូមឲ្យជួយរួមទាំងអស់គ្នាទៅបើបងប្អូនស្រឡាញ់ខ្មែរស្រឡាញ់ជាតិខ្មែរចង់ជួយខ្មែរគឺចូលរួមជាមួយគណៈបកសង្គ្រោះជាតិណាទោះតិចអីច្រើនក្តីទោះជាចេញមុខក្តីមិនចេញមុខក្តីគឺយើងរួមគ្នាទាំងអស់គ្នាទៅដើម្បីប្រទេសជាតិយើងទាំងអស់គ្នាហ្នឹងហើយហើយឥឡូវហ្នឹងលឺសូតែមានគណៈបកភ្លើងទៀនទៀតបងណា ហ្នឹងហើយបាទគណៈបកភ្លើងទៀនចាគណៈបកភ្លើងទៀនប៉ុន្តែគណៈបកភ្លើងទៀននៅក្នុងស្រុកខ្មែរគឺអញ្ចឹងឯងនៅក្នុងស្រុកខ្មែរហ្នឹងចំពោះខ្ញុំចំពោះខ្ញុំគណៈបកសង្គ្រាមក៏ខ្ញុំគ្រប់គ្រងគណៈបកភ្លើងទៀនក៏ខ្ញុំក៏គ្រប់គ្រងដែរហើយសារខ្ញុំនឹកម្នាក់អូសុភីយើងមានសិទ្ធិគ្រប់គ្រងគ្រប់គណៈបកទាំងអស់តើមានច្បាប់ណាឆ្នាំខាត់បុគ្គលហ្នឹងថាអ្នកឯងគ្រប់គ្រងតែសង្គ្រោះជាតិហើយទៅគ្រប់គ្រងគណៈបកភ្លើងទៀនមិនបានណាគេមានហាមយើងឯណាអត់ទេយើងជាពលរដ្ឋយើងមានសិទ្ធិគ្រប់គ្រងគ្រប់គណៈបកនយោបាយទាំងអស់បាទ អានឹងគឺជាសិទ្ធិរបស់ពលរដ្ឋគេចង់គ្រប់គ្រងអ្នកណាក៏បាន ដូចជាលោកប្រធានសាមរងស៊ីគាត់ជា ស្ថាបនាជាស្ថាបនិកនៃគណៈបកសំរងស៊ីបន្ទាប់មកគណៈបកភ្លើងទៀនអានឹងគាត់ជាបៃតាស្ថាបនិកគណៈបកហ្នឹងអញ្ចឹងគាត់មានសិទ្ធិគ្រប់គ្រងគណៈបកភ្លើងទៀនមានអីខុសអត់មានខុសអីទេបាទឥឡូវឥឡូវយើងឧទាហរណ៍ឲ្យស្រាលឲ្យគាត់បងប្អូនខ្លះគាត់នៅស្រុកខ្មែរគាត់អត់សូវយល់តែយើងបញ្យល់គាត់តិចហ្នឹងហើយ ឥឡូវឧទាហរណ៍ឡានសង្គ្រោះជាតិហើយក្នុងឡានភ្លើងទៀនឡាន2សង្គ្រោះជាតិយើងហ្នឹងឡានយើងហ្នឹងមានយូរហើយប៉ុន្តែឥឡូវឡានហ្នឹងវាខូចឧទាហរណ៍ថាចឹងចឹងណាវាខូចហើយឡើយខូចហើយយើងអត់ទាន់បានធ្វើដំណើរឯងកំពុងតែជាប់គ្រឿងកំពុងតែជួសជុលឡានហ្នឹងណាអញ្ចឹងទេមានឡានភ្លើងទៀនមកអញ្ចឹងទេគោលដៅតែមួយឯងឡានភ្លើងទៀនណាអត់ទាន់ខូចទេគេទៅមកអត់ទាន់ខូចទេអញ្ចឹងអាចឡើងមកឡានភ្លើងទៀនធ្វើដំណើរទៅមុខមុនទៅហើយសង្គ្រោះជាតិពេលណាគេជួសជុលហើយគឺទៅតាមក្រោយឯងអាហ្នឹងរបៀបអញ្ចឹងណាឧទាហរណ៍គាត់ស្រាវស្រួលស្ដាប់បន្តិច ចាអឺសង្គ្រោះជាតិកំពុងតែមានបញ្ហាដោយសារហ៊ុនសែនរំលាយសពបែបយ៉ាងចឹងអញ្ចឹងទេគេកំពុងតែធ្វើកិច្ចការការទូតកំពុងតែតំណែងតំណងកិច្ចការការទូតដើម្បីឲ្យសង្គ្រោះជាតិចូលត្រឡប់ទៅវិញប៉ុន្តែវាមិនទាន់បាន រលូនទេកំពុងតែមានបញ្ហាអញ្ចឹងហើយឥឡូវមានភ្លើងទៀនមកហើយឲ្យបងប្អូនទៅគ្រប់គ្រងភ្លើងទៀនទៅ ណាឲ្យបងប្អូនចេញដំណើរទៅមុនទៅពួកយើងចេញតាមក្រោយខ្ញុំគ្រប់គ្រងដូចគ្នាខ្ញុំទៅចូលរួមដូចគ្នាអញ្ចឹងហើយសូមឲ្យបងប្អូននៅក្នុងស្រុកខ្មែរហ្នឹងចូលរួមជាមួយភ្លើងទៀនទាំងអស់គ្នាទៅគឺនាំបងប្អូនទៅគោលដៅតែមួយដូចយើងនៅចង់ទៅអញ្ចឹងទៅអីវត្តសពៅមាសនៅវត្តសពៅមាសទាំងអស់ទាំងគ្នាហ្នឹងឯងគោលដៅយើងតែមួយចាគាត់តែមួយដល់មុនមួយ ដល់ក្រោយតែប៉ុណ្្នឹងឯងចាមែនទេបងបាទត្រឹមត្រូវត្រឹមត្រូវអូសុភីហ្នឹងហើយ តែគេចោតគេពងលៀបពណ៌រឿងលោកសំរងស៊ីដុតភ្លើងទៀនដុតអីនៅនៅសិក្ខាសាលាថ្ងៃមុននោះក៏វាថាលោកគណៈបកភ្លើងទៀនគឺលោកសំរងស៊ីនៅពីក្រោយអីអីណាវានិយាយចោតប្រកាន់អញ្ចឹងណាភ្លើងទៀនអ្នកណាក៏មានសិទ្ធដុតមានសិទ្ធនេះតែបាទហើយក៏ដុតភ្លើងទៀនហ្នឹងទៅជាខុសច្បាប់អីដែរអានោះវាមិនតាមទៅវាមិនតាមទៅទេខ្ញុំខ្ញុំស្ដាប់លោកលំបញ្យលកន្លែងហ្នឹងល្អមែនតើ បាទការដែលណាការដែលលោកសំរងស៊ីមកក្រៅប្រទេសធ្វើកិច្ចការការទូតដើម្បីរកដំណោះស្រាយសង្គ្រោះជាតិគេចោលលោកសំរងស៊ីណាកុំឲ្យយកឈ្មោះឪពុកគេមកណាឪពុកគេជាប្រធានគណៈបកអីសពបែបយ៉ាងចឹងលោកសំរងស៊ីមិនមែនជាប្រធានទេណាឲ្យកុំយកឈ្មោះឪពុកគេបោស្អីសពបែបយ៉ាងគេថាឲ្យណាអញគេចេះតែរកលេសវាយផាលោកសំរងស៊ីចាហ្នឹងហើយដល់ពេលឥឡូវភ្លើងទៀនចេញមក គេរកលេសវាយប្រហារលោកសំស៊ីទៀតដែរគេធ្វើឲ្យមិនគេព្រោះអាមុនវាអត់មានលេសដែលត្រូវវាយប្រហារលោកសំស៊ីដល់ពេលឥឡូវភ្លឹងទៀនចេញមកគឺលោកសំស៊ីទៅគ្រប់គ្រងភ្លឹងទៀនអញ្ចឹងវាយប្រហារលោកសំស៊ីទៀតដែរថាសំឡងស៊ីណាបំបែកបំបាក់អីសោះបែបយ៉ាងអង្គការដែរលោកសំស៊ីខំប្រឹងធ្វើកិច្ចការការទូតដើម្បីតែជួយសង្គ្រោះជាតិមកវិញមិនក្រុមថាលោកសំស៊ីបំបែកបំបាក់ផងយ៉ាមិនក្រុមថាលោកសំស៊ីបំបែកបំបាក់ផងដល់ពេលភ្លឹងទៀនចេញមកលោកសំស៊ីទៅគ្រប់គ្រងថាលោកសំស៊ីបំបែកបំបាក់អីសោះបែបយ៉ាង គឺថាដេញជើងវាអត់តមកអាមឬខូចបានតែសំពងបាក់អាយះក្បាលបានដកតែជើងដាក់បានតែមកអាស្បែកជើងបាច់និយាយច្រើនដកដាក់យកខ្ញុំស្អប់ដល់ពីប្រកែកបាទអរគុណបងប្អូនដែលបងមានឱកាសនិយាយនេះខ្ញុំនិយាយច្រើនដាក់យកដាក់យកមកខ្ញុំខឹងវាវាដេញជើងវាអត់ឈ្នះវាចេះតែរកកំហុសចាប់ហើយបាទវាដដែលដដែលដដែលពួកអស់ហ្នឹងវាអត់មានស្អីទេ ហាសបុកមួយស្រោមសបត់លុយទួទួវាតែប៉ុណ្្នឹងវាគ្មានអីលើសហ្នឹងឯងវាអត់ដែរនិយាយថាហ៊ុនសែនក្បត់ជាតិលក់ជាតិអីអីហ៊ុនសែនអឺស្អីរឿងអាស៊ានរឿងអីមេអាស៊ានតុំអីអីអីអីហ្នឹងវាអត់ដែរនិយាយរឿងហ្នឹងសោះអត់ដែរនិយាយសោះណាហៅទៅទៅនិយាយចុះនិយាយឡើងនិយាយទៅរឿងលោកសំរងស៊ីនិយាយសំស៊ី អត់អីទេឯងជួយប្រមឺតប្រម៉ូតភ្លើងទៀនជួយប្រម៉ូតលោកសំរាំងស៊ីអរគុណពួកឯងដែលខប់ទៅខំទៀតទៅដែលបានជួយនឹងជួយអឺប្រជាប្រិយភាពរបស់លោកប្រធានកាន់តែល្បីសុសសាយប្រជាពលរដ្ឋកាន់តែគាំទ្រលោកអត់មានដែលបើតបតអីជាមួយពួកអស់ឯងទេ ណាអត់មានទេគាត់ខ្វល់ហ្នឹងគាត់ធ្វើកិច្ចមានកិច្ចការគាត់ធ្វើច្រើនណាគាត់ខលពួកអាវត្តស្អុយហ្នឹងណាពួកអាវត្តតថោហ្នឹងណាហ្នឹងហើយបាទហ្នឹងកុំឲ្យពួកយើងអ្នកអ្នកដាក់ពួកវាតែពួកយើងតែអ្នកគ្រប់គ្រងក្នុងសង្គមជាតិគ្រប់គ្រងសំស៊ីតែតែយើងការពារគាត់យើងហ្នឹងហើយមិនឲ្យសម្ដីអស់ហ្នឹងទៅដល់គាត់តទៅទៅត្រឹមយើងបានហើយចាំច្រើនវាសំពងវាត្រឡប់ទៅវិញយ៉ាងណាតែពួកហ្នឹងចេះស្អីក៏ដោយអត់ឈ្នះមួយឆ្កែសំរងស៊ីទេព្រោះវាចូលចិត្តថាពួកយើងឆ្កែសំរងស៊ី ឆ្កែសំរងស៊ីគឺឆ្លាតអញ្ចឹងការពារមេបានល្អអញ្ចឹងមិនមែនអត់មានចង់បានអីពីមេទេហ្នឹងហើយគឺថាកុំតែចូលកុំតែលិចស្អីចេញមកគឺឆ្កែចេញមកកាងមុនគេកុំតែលឺសម្រាប់អីគេថាចេញមកព្រួយអត់មានអីអាចោឯងចូលលួចតន់ទេហ្នឹងហើយសំឡាងទៅឆ្កែព្រួយឆ្កែខំទៀតគាត់ឯងដឹងដឹងអស់សាច់ហ្មងគាត់ឯងចា អរគុណប្រិមត្តទូទស្សនិកជនទាំងអស់ហើយបើសិនជាមានឱកាសខ្ញុំនឹងប្រតិកម្មបន្តទៀតនៅល្ងាចនេះយ៉ាងណាទេបាទម៉ោងនៅសហរដ្ឋអាមេរិកម៉ោង8 7 8យប់អីខាងនេះយើងមានបាទបើមានពេលប្រតិកម្មបន្តទៀតបាទបងម្ដងបងម្ដងទៀតខ្ញុំចូលរំខានបងឯងបងអត់អីទេបាទទៅមកវានឿយហត់ពេកហើយបើកមើលបន្តិចទៅក៏ឃើញពួកហ្នឹងក៏ដាក់បន្តិចទៅអឺបាទម្យ៉ាងគឺ ខ្ញុំទៅនោះបានផ្សាយផ្ទាល់នៅទីនោះច្រើននៅខាង Jacksonville នៅ Florida តែយើងឈួតជាមួយលោកសាមកស៊ីហ្នឹងហើយយើងឈួតជាមួយមនុស្សល្អគ្រាន់តែយើងឈួតជាមួយមនុស្សឈួតហ្នឹងហើយខ្ញុំចូលចិត្តឈួតជាមួយមនុស្សល្អហ្នឹងហើយខ្ញុំអត់ចូលឈ្ងល់ព្រោះឈួតជាមួយលោកសាមកស៊ីគឺការពារបរណភាពទឹកដីបានល្អតែឈួតជាមួយមនុស្សក្បត់ជាតិតែលាទាំងអស់ទាំងគ្នាហ្នឹងហើយញ៉ាឃើញបាទ អូខេបងសុភីយើងប៉ុណ្្នឹងសិនណាបងសម្រាប់ញ៉ាំបាយញ៉ាំបាយតិចបាទសូមអរគុណហើយជួបបងប្អូនយើងគេផ្សាយទៅមួយថ្ងៃឡាយហ្នឹងក៏ចូលមកសម្រាប់សម្មានគេចេញពីក្រែមកតាបាទអញ្ចឹងសូមជម្រាបលាបងប្អូនទៅបងសុភីទៅអរគុណច្រើនបងប្អូនជម្រាបលាជូនពរសុខភាពល្អសុខសប្បាយទាំងអស់គ្នាអរគុណច្រើនបងដែលបានចូលមករំខានអត់អីអត់អីបងសុភីបាទបាយបាយបងជម្រាបបងបាយបាយ បាទអរគុណប្រិយមិត្តទូរទស្សនិកជន VKC TV ទាំងអស់បងប្អូនជនរួមជាតិយើងទាំងអស់ដែលបានតាមដានទស្សនាការផ្សាយបន្តផ្ទាល់របស់ទូទស្សនិកអ្នកស្ការខ្មែរបាទនៅក្នុងវេលានេះផងដែរបាទយើងខ្ញុំសូមថ្លែងអំណរគុណបាទដល់បងប្អូនជនរួមជាតិយើងទាំងអស់បាទសូមជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនបាទពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយបាទបងប្អូនណាសូមបាទសូមអរគុណសូមជម្រាបលាហើយមិនបានចាក់ភ្លេងជា ចំណងដៃចុងក្រោយទេបាទសូមថ្លែងអំណរគុណណាបាទសូមថ្លែងអំណរគុណដែលបានចូលរួមទស្សនាទាំងនៅក្នុង YouTube ផងដែរបាទសូមពរជ័យសេរីសួស្តីគ្រប់បាទទាំងអស់បាទស្កើតមានឡើងដល់បងប្អូនជនរួមជាតិយើងទាំងអស់បាទលោកគូរីឆាតបាទបងប្អូនជនរួមជាតិយើងទាំងអស់បាទសូមជួបប្រទេសតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ទិនទិវារាត្រីបាទប្រាថ្នាអ្វីអ្វីសូមឲ្យបានសម្រេចណាបងប្អូនសូមមានសុខភាពល្អសំណាងល្អទាំងអស់គ្នាបងកំឡាយបាទធានីព្រំ បាទបើបើបោយុទ្ធយុទ្ធិនណែមបាទទាំងអស់គ្នាបងប្អូនដែលបានតាមដានបាទសូមអរគុណសូមជម្រាបលាបាទ